ទោះបងប្អូនឥឡូវយើងបានស្ដាប់ចម្រៀងដល់អំលងអន្លួចមួយបទរៀបរាប់អំពី7មករាតា7មករា គឺជាថ្ងៃអ្វីបងប្អូនត្រូវដឹងណា7មករាមិនមែនជាថ្ងៃខ្ញុំនិយាយឲ្យនិយាយទៀតមិនមែនជាថ្ងៃដែលយួនចូលមកក្រុមដោះខ្មែរទេថ្ងៃ7មករាគឺជាថ្ងៃយួនចូលមកបន្តក្នុងការសម្លាប់ខ្មែរដើម្បីគ្រប់គ្រងទឹកដីខ្មែរឲ្យបានសម្រេចនេះគឺជា ផែនការរបស់យួនណាបងប្អូនសូមកុំភ្លេចណា ថ្ងៃ7មករាមិនមែនជា ថ្ងៃដែលយួនចូលមករំដោះខ្មែរទេគឺជាថ្ងៃដែលយួនចូលមក បន្តក្នុងការសម្លាប់ខ្មែរបន្តក្នុងការឈ្លានពានទឹកដីហ្នឹងហើយមួយរយៈនេះខ្ញុំមានការបាត់បាត់មុខមួយរយៈអវត្តមានមួយរយៈនៅក្នុងការផ្សាយព័ត៌មានជូនបងប្អូនសម្ដាប់ដោយសារតែខ្ញុំទីមួយខ្ញុំមានបញ្ហាសុខភាពទីពីរខ្ញុំមានការមមាញឹករវល់រវល់ នឹងការងារអញ្ចឹងហើយបានមានការអខានគឺថាចិត្តមួយខែ ដែលខ្ញុំបានមកមិនបាន ចូលមកនោះបានចូលមកចាអរគុណច្រើនដែលមុនចាអរគុណច្រើនដែលបងប្អូនតែងតែផ្ដល់នូវការលើកទឹកចិត្តមកដល់យើងខ្ញុំទាំងពីរនាក់មិនតាហត់នឿយយ៉ាងណាទេយើងតែងតែឆ្លៀតពេលវេលាហើយខ្ញុំក៏តែងតែជ្រៀតខ្លួនចូលមកនៅក្នុងការផ្សាយរបស់ Sophie ម្ដងម្កាលដែរចាបេះដូងឯកាចាសួស្ដីអឺប្រចាំប្រុសចា ចារស់ចាសួស្ដីសួស្ដីសិពេចអឺសិពៅចាអាណាត់កូស្មេតិកចាសួស្ដីជំរាបសួរបងប្អូនជំរាបសួរនឹងហើយខ្ញុំមានកម្មមានញឹកច្រើនអញ្ចឹងហើយខ្ញុំមានការអខានហើយខ្ញុំក៏បានឃើញព័ត៌មានជាបន្តបន្ទាប់នៅក្នុងការផ្សាយឃើញសកម្មភាពសង្គមអីឃើញសពបែបយ៉ាងតាមដានតាមដានជាប់រហូតដែរគាត់ថាมันបានចេញមកมันបានចេញមកផ្សាយដោយសារឈឺពេលដល់ពេលវេលាឈឺអត់បានប៉ុន្តែខ្ញុំឃើញសូហ្វីកូនភាសាខ្ញុំគាត់ គាត់ក៏ឈឺពេលចេញមកបាន ណាយូរ3 4ថ្ងៃហ្នឹងគាត់ចេញបានម្ដងណាគាត់ចេញមកជាប់រហូតបន្តបន្តឥឡូវហ្នឹងខ្ញុំអត់សូវចង់ចេញប្រមាណទេខ្ញុំទុកឱកាសឲ្យអ្នកក្រៅក្រៅទៅចេញឲ្យបានបន្តិចព្រោះមានមកឃើញបងប្អូនខ្មែរយើងផ្លែកផ្លែកគាត់ចេញឃ្លីបមកអញ្ចឹងណាខ្ញុំចង់ឲ្យពួកគាត់ចេញច្រើនហ្នឹងហើយពួកយើងចេញមុខ ចេញមករាប់ឆ្នាំហើយមកដែរដដែលហើយអញ្ចឹងចង់ទុកឱកាសឲ្យគេខ្លះចាអឺតាមពិតពួកខ្ញុំអត់មានថាមិនមែនថាពួកខ្ញុំខ្លាចអ្នកណាអត់មានខ្លាចទេប៉ុន្តែដោយសារតែ ទី1ពួកយើងមានកម្មមាញឹកនិងកិច្ចការផ្ទាល់ខ្លួនទី2យើងចង់ឲ្យបងប្អូនដតីទៀតគំថាមានតែពួកខ្ញុំក៏ចង់ឲ្យបងប្អូនដតីទៀតនឹងចេញមកទាំងអស់គ្នាព្រោះប្រទេសប្រទេសកម្ពុជា គឺជារបស់យើងទាំងអស់គ្នាកូនខ្មែរទាំងអស់គ្នាងើបឡើងបងប្អូនឃើញទេ យើងមើលគំរូនៅ ប្រទេសអ៊ុក្រានមិនថាស្រីមិនថាប្រុសមិនថាក្មេងមិនថាចាស់គេងើបឡើងដោយសัตว์អង្ក្រងដោយសัตว์ស្មោចចឹងនៅពេលដែលប្រទេសគេមានសង្គ្រាមគឺងើបឡើង ស្រោះគ្នាណាកុំឲ្យមានភាសាមួយដែលគេលើកឡើងថាជាសាសដតីនៅពេលប្រទេសមានសង្គ្រាមគេបាត់បង់ជីវិតដោយសារជាតិមានតម្លៃណាទោះបី ប្រទេសនឹងត្រូវគេគ្រប់គ្រងត្រូវគេយក ទៅក៏ដោយយ៉ាងហោចណាស់គេបាន តស៊ូការពារដែរទោះបីបាក់ទោះបីប្រទេសនឹងវាត្រូវគេទទួលរងនៅការឈ្លានពានទទួលរងនៅការឲ្យថាគេគ្រប់គ្រងយ៉ាងម៉េចក៏ដោយប៉ុន្តែពលរដ្ឋគេបានតស៊ូការពារអស់ពីសមត្ថភាពហើយដែរយ៉ាងហោចណាស់គេបាន ការពារដែរប៉ុន្តែប្រទេសជាតិមួយដែលពលរដ្ឋនឹងមិនបានធ្វើអ្វីសោះហើយស្រាប់តែត្រូវទទួលការគ្រប់គ្រងគេយកទៅគ្រប់គ្រងពលរដ្ឋបានចេញការពារសោះនឹងហើយបានយើងជា យើងក្នុងនាមជាជាតិសាសន៍នោះអត់មានតម្លៃទេដូចជាខ្មែរចាស់ហើយរហូតខ្ញុំបានឃើញភាសាមួយដែលគេសរសេរបង្ហោះគេថាអឺស្ត្រីអ៊ុក្រែនលះបង់ជីវិតដើម្បី ជាតិអស្ចារ្យណាស់មិនដូចស្ត្រីខ្មែរចោលមកទៀតទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រួយច ਵਾ អត់ប្រយោជន៍ទេតែស្រីខ្មែរក៏អស្ចារ្យដែរក្នុងនោះក៏មានខ្ញុំមួយដែរខ្ញុំក៏ជាស្រីខ្មែរម្នាក់ដែរដែលបានរួមចំណែកក្នុងការចូលរួមជួយសង្គមជាតិ ទោះបីខ្ញុំមិនបានប្រឡូកដោយផ្ទាល់នៅក្នុងប្រទេសខ្មែរប៉ុន្តែខ្ញុំស្រែកពីក្រៅទៅបើសិនអ្នកក្នុងស្រុកស្រែកមិនបានទេអ្នកក្រៅស្រុកអត់ស្រែកទៀតហ្នឹងងាប់ហើយហ៊ុនសែនដៃពីពងម៉ៃក្មេកខ្ញុំសូមកាត់កន្លែងតិចតាមពិតខ្មែរយើងមិនអ្នកសកានឹងភាពក្លាហានណា មិនចាញ់អ៊ុយក្រែនប្រមាណទេគឺអត់ចាញ់អ៊ុយក្រែនប្រមាណទេឥឡូវមើលណាអ៊ុយក្រែនណាដោយសារអ៊ុយក្រែន ប្រទេសអ៊ុយក្រែនពលរដ្ឋអ៊ុយក្រែនគេមានសំណាងគេមានមេដឹកនាំរបស់គេមានមនសិការជាតិរបស់គេមិនខុសនឹងមនសិការជាតិទៅដល់ពលរដ្ឋគេគេមិនសុខចិត្តធ្វើអាយ៉ងរុស្ស៊ីគេលះបង់ជីវិតណាប្រមូលគ្នាដើម្បីប្រឆាំងនឹងរុស្ស៊ីឈ្លានពានគឺគេមានតម្លៃបើសិនជាគេមិនឈ្នះមែនក៏តម្លៃរបស់គេពិភពលោកគេទទួលស្គាល់ ណាពិភពលោកគេសួរស្គាល់ព្រោះអីយើងលះបង់ដើម្បីប្រទេសយើងយើងលះបង់ដើម្បីពលរដ្ឋយើងគឺយើងដឹងថាកន្លែងហ្នឹងគឺជាកន្លែងស្លាប់ហើយប៉ុន្តែយើងសុខចិត្តស្លាប់ដើម្បីជាតិសាសន៍របស់ខ្លួនណាអាហ្នឹងគឺជាតម្លៃរបស់យើងវាខុសពីប្រទេសខ្មែរយើងប្រទេសខ្មែរយើងយើងអត់មាន សំណាងខ្មែរយើងអត់មានសំណាង គឺគឺយើងណាយើងមានមេដឹកនាំមួយ ដែលមិនបានលះបង់ជីវិតការពារបរណភាពទឹកដីមិនដែលលះបង់ជីវិតដើម្បីតែប្រយោជន៍ប្រយោជន៍ប្រទេសជាតិយើងពលរដ្ឋខ្លួនឯងគឺលះបង់ជីវិតលះបង់សពបែបយ៉ាងអត់ដើម្បីតែអាត្មានិយមនិងយួនឈ្លានពានអាកន្លែងហ្នឹងគឺថាវាមហាសែនថោកដល់បាតដាល់ថោកដល់បាតដាល់តែបើសិនជាយើងណាយើងមានមេដឹកនាំដូចអូក្រែនខ្ញុំជឿថាទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់គឺថាសុខចិត្តលះបង់ដើម្បីតែបរណភាពទឹកដី របស់យើងហ្នឹងបាទបើអញ្ចឹងទេណាសូមឲ្យបងប្អូនក្នុងស្រុកខ្មែរហ្នឹងណាគឺយើងត្រូវស្រួមសាមគ្គីគ្នាណាយើងផ្ដល់តម្លៃឲ្យខ្លួនឯងបើយើងអត់ផ្ដល់តម្លៃឲ្យខ្លួនឯងឲ្យជាតិសាសណាមកផ្ដល់តម្លៃឲ្យខ្លួនឯងដូចអ៊ុយក្រែនអញ្ចឹងតើអ្នកណាមកជួយអ៊ុយក្រែនបាន មានតែជនជាតិខ្លួនឯងពលរដ្ឋខ្លួនឯងដែលជួយខ្លួនឯងបានយើងរស់នៅលើទឹកដីយើងគឺយើង ចេញមុខការពារទឹកដីផ្ទះសម្បែងរបស់យើងឧទាហរណ៍យើងនឹងមានផ្ទះអញ្ចឹងហ៎ បើយើងមិនការពារផ្ទះសម្បែងរបស់យើងអ្នកចិត្តខាងគេអត់មកជួយយើងទេគឺយើងទីដំបូងគឺយើងជួយខ្លួនឯងសិនណាទៅយើងណាឲ្យអ្នកចិត្តខាងមកជួយយើងជាបន្តបន្តដូចប្រទេសយើងដូចគ្នាអញ្ចឹងបើខ្មែរយើងមិនរួមគ្នាខ្មែរយើងមិនសាមគ្គីគ្នាទេគ្មានអ្នកណាមួយចេញមកជួយយើង100%ឥឡូវគេជួយយើង40ឆ្នាំហើយគេជួយយើងជាបន្តបន្តហើយតែដោយសារតែយើងនឹងខ្លាចពេកដោយសារយើងនឹងចង្រៃមានមេដឹកនាំថោកទៀតដោយហ៊ុនសែនអញ្ចឹងទើបយើងខ្មែរយើងនឹងវាខ្លាចគេទើបខ្មែរយើងវាបាក់ស្មាតណា គឺដោយសារដោយសារហ៊ុនសែនមានអារម្មណ៍កតិជាខ្មែរហ៊ុនសែនខ្លាចជាធៀបតកសម្រាប់ខ្មែរគ្នាឯងបំផ្លាញខ្មែរគ្នាឯងសពបែបយ៉ាងទាំងអស់ហ្នឹងហ្នឹងអាហ្នឹងហើយជួយឲ្យខ្មែរយើងបែកខ្ញែកគ្នាបែកបាក់គ្នាស្លាប់សម្រាប់គ្នាដោយសារតែយើងធ្វើជាអាយ៉ងរបស់គេវាខុសពីអ៊ុយក្រែនអញ្ចឹងអារម្មណ៍កតិមនសិការខ្មែរយើងអត់ចាញ់អ៊ុយក្រែនប្រហែលទេហ្នឹងហើយអឺសំខាន់យើងអ៊ុយក្រែនគេគេមានមេដឹកនាំមួយដែលគេមានគេគេថាគេមានភាពអង់អាចក្លាហាន ហើយអ្វីដែលយើងកោតស្ញប់ស្ញែងនឹងមេដឹកនាំអ៊ុក្រាញដែលយើងកោតស្ញប់ស្ញែងមេដឹកនាំអ៊ុក្រាញភាព អង្អាចក្លាហានរបស់គាត់គឺបំផុសនៅមនសិការជាតិរបស់ពួកដល់ពលរដ្ឋគេកន្លែងនឹងមួយដែលយើងដែលយើងកោតស្ញប់ស្ញែងមេដឹកនាំអ៊ុក្រែនមេដឹកនាំណាក៏ដោយដែលកំសាក់មិនហ៊ានបំផុសមនសិការមនសិការជាតិទៅដល់ពលរដ្ឋរបស់ខ្លួនណាទៅដល់អ្នកគ្រប់គ្រងរបស់ខ្លួនគឺជាមេដឹកនាំចៅមួយទៀតក្បាលអាណាក៏ដោយ មេដឹកនាំណាក៏ដោយខ្ញុំនិយាយជាទូទៅ ដែលមិនហ៊ានបំផុសនៅគំនិតវិន័យសកាជាតិបំផុសនៅគំនិតជាតិនិយមទៅដល់អ្នកគ្រប់គ្រងរបស់ខ្លួនទៅដល់ពលរដ្ឋរបស់ខ្លួនគឺជាមេដឹកនាំចោលម្សិលបាញ់ពេកសំកាត់មួយទៀតបើសិនជាមេដឹកនាំអ៊ុយក្រែនណាគាត់អត់ហ៊ានលះបង់ជីវិតគាត់ដើម្បីបរណភាពទឹកដី ក៏មិនមានអ្នកដែលល្បីល្បីដែលជន់ជាតិគេណាដូចជា Klitschko ពីអ្នកពីអ្នកបងប្អូនណាវាយបុកហ្នឹងគេសុកចិត្តណាគេសុកចិត្តផ្ទះបងណាគេអ្នកវាយបុកដែលល្បីឈ្មោះ Klitschko ម្នាក់នៅអាល្លឺម៉ង់ម្នាក់នៅអាល្លឺម៉ង់ម្នាក់នៅអង់គ្លេសហ្នឹងហើយឃើញគេសុកចិត្តណាលះបង់អឺ business របស់គេដើម្បីទៅចូលធ្វើជាទាហានទប់ទល់នឹងចោលឆ្លៀននឹងនឹងរុស្ស៊ីដែលឆ្លៀនពៀនហើយនឹងអ្នកគេល្បីល្បីដតៃទៀតគឺគេថាគេទៅបីដោយសារមេដឹកនាំគេនាំមក ហើយយើងបើសិនជាមានហ៊ុនសែនមួយបើសិនជាធ្វើចរិតដូចដូចដូចដូចនៅអ៊ុយក្រែនមេដឹកនាំអ៊ុយក្រែនអញ្ចឹងណាក៏ពួកយើងនៅក្រៅប្រទេសក៏យើងអត់ខ្លាចអត់យើងញញើដែរគឺយើងណាយើងលះបង់តាមបែបយ៉ាងអត់អ្វីចូលរួមទាំងអស់គ្នាហ្នឹងដើម្បីទៅការពារបរណភាពទឹកដីយើងគឺយើងអត់ខ្លាចទេរាល់ថ្ងៃហ៊ុនសែនណាណារាល់ថ្ងៃហ៊ុនសែនធ្វើអាយ៉ងជួនមិនហ៊ុនសែនធ្វើជាឃាតករសម្លាប់គ្នាឯងមិនក៏ពួកយើងនៅក្រៅប្រទេសក៏អត់ខ្លាចញញើដែរឃើញ9វិជ្ជការអត់គឺជាឧទាហរណ៍ស្រាច់ហើយ9វិជ្ជការយ៉ាងម៉េច ណាដែល9វិជ្ជការយើងខំនាំគ្នាទៅចំណាយពេលវេលាថវិកាខ្លួនឯងសពបែបចេះទាំងអស់ប៉ុន្តែគេអត់ឲ្យយើងចូលបើសិនជាហ៊ុនសែនជាមេដឹកនាំណាជារបស់ខ្មែរមែនណាហ៊ុនសែនមិនចង់ធ្វើជាអាយ៉ងយួនណាគឺហ៊ុនសែនត្រូវតែចាប់ដៃជាមួយខ្មែរដែលគេមានមនសិការជាតិដើម្បីរួមគ្នាប្រឆាំងចោលចោលយួនឈ្លានពានហ្នឹងដូចរាល់ថ្ងៃចឹងយួនវាអត់មានយកក្បិតយកភ្លើងធ្វើសង្គ្រាមដើម្បីលៀបទឹកដីខ្មែរយួនវាប្រើហ៊ុនសែនណាយករំលោភសិទ្ធិ សពបែបចឹងអត់ដើម្បីឆ្លៀនពៀនខ្មែរស្របច្បាប់ហើយអ្នកណាគេចូលរួមគឺហ៊ុនសែនហ្នឹងឯងតែចូលរួមឲ្យយួនលេបលេបទឹកដីខ្មែរស្របច្បាប់ណាដែលបង្កើតជាគណៈបកមកណាគណៈបកជាដតេទេដើម្បីបំបីគណៈបកបំបីសម្លេងខ្មែរដល់ទៅពេលសម្លេងសង្គ្រោះជាតិដែលជារបស់ខ្មែរគ្រប់ត្រឲ្យមានសម្លេងច្រើនហើយមកគម្រាមគេសម្លាប់គេចាប់គេដាក់គុកចោលគេសពបែបហ្នឹងអាហ្នឹងឯងគឺហ៊ុនសែនចូលដៃជាមួយយួនទៅចាប់ខ្មែរស្នេហាជាតិដាក់គុកអញ្ចឹងឯង ណាហើយដល់ពេលជំរាយយើងហើយគណៈបករបស់គេតើគេរៀបចំបោះឆ្នោតគឺឈ្នះគេគឺឈ្នះយួនយួនវាលេបទឹកដៃខ្មែរស្រាប់ស្រាប់សួរថាអ្នកណាមកជួយខ្មែរយើងក្រៅពីពួកយើងហ្នឹងឯងអ្នកណាជួយខ្មែរយើងហើយយើងហ្នឹងឯងយើងស្រួលជាទីបំផុតណាអត់មានអស់អត់មានអស់អ្វីទេបើយើងយូរអ៊ុយក្រែនណាគឺពិភពលោកគេយកគេបង្កើតជាសង្គ្រាម យើងអត់មានថាវិការទៅទិញកបិតទៅទិញកភ្លើងទៅទិញអីវ៉ៃដើម្បីការពារប្រទេសជាតិទេយើងគ្រាន់តែបដោះខ្មែរឲ្យខ្មែរមានចិត្តក្លាហានគ្រាន់តែឲ្យខ្មែរទៅគ្រប់គ្រងគណៈបកមួយគណៈបកមួយដែលមានកម្លាំងឈ្នះហើយអានឹងក៏យើងអត់មានអស់អ្វីទេព្រោះអ៊ុយក្រែនគេយកបង្កើតជាសង្គ្រាម គឺយើងត្រូវការថវិកាណាត្រូវការបរទេសគេជួយជំនួយសពបែបទាំងអស់តាំងពីអាវុធតាំងពីអាគ្រឿងសំសាពាវុធសម្រាប់ធ្វើសង្គ្រាមហ្នឹងឯង ណាគឺត្រូវការច្រើនណាត្រូវការតាំងពីមនុស្សណាតបអីសោះបែបយ៉ាងទាំងអស់តែខ្មែរយើងគឺយើងអត់មានត្រូវការអ្វីក្រៅពីយើងទៅរួមរួមត្រគណៈបកមួយឲ្យមានឈ្មោះបោះសម្លេងឲ្យមានឈ្មោះឲ្យខ្លាំងយើងគ្រប់គ្រងយើងជួយគណៈបកមួយឲ្យមានឈ្នះឲ្យឈ្នះអាហ្នឹងឯងគឺយើងជួយជាតិយើងបានឲ្យតែគណៈបកមួយឈ្នះយើងបោះឆ្នោតឈ្នះគេយើងជ្រើសរើសមេដឹកនាំមួយដែលជារបស់ខ្មែរគឺជួនធ្វើអ្វីក៏ដោយគឺយើងបង្កើតច្បាប់ខ្មែរជារបស់ខ្មែរគឺយួនវាទៅវិញឯង យួនទៅវិញឯងគឺយើងអត់មានចាំបាច់អស់លុយទេណាយើងអត់មានត្រូវការអ្វីទាំងអស់ចឹងឯងយើងហ្នឹងហើយអញ្ចឹងឯងសូមឲ្យបងប្អូនខ្មែរហ្នឹងណាឈប់ចាញ់បោកអ្នកនយោបាយយកយកនយោបាយទៅវាយជាអាជីពដែលគេបំបែកគណៈបកទៅហើយទៅទៀតទៅហើយទៅទៀតយើងមិនចេញមកវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិអីសតបាច់ទាំងអស់អាហ្នឹងគឺជាល្បិចយួនដែលវាបំបែកបាក់យើងគឺជាល្បិចដែលយួនវាបំបែកបាក់វាយកព្រួយមកទិញអ្នកនយោបាយសតបាច់យ៉ាងអាហ្នឹងអាហ្នឹងឯងដែលយើងចាញ់គេស្របច្បាប់យើងណាត់យួនលេបទឹកដីខ្មែរស្របច្បាប់ចា៎ អឺខ្ញុំឃើញមករយៈដែលខ្ញុំមិនបានទោះបីខ្ញុំមិនបានចេញ live ជា clip video តែខ្ញុំក៏បានតាមដានព័ត៌មានទោះបីខ្ញុំមិនថាទោះបីរវល់យ៉ាងណាក៏ដោយខ្ញុំតែងតែចូលតាមដានចូលមើលឆ្លៀតពេលដែលខ្ញុំមានពេលអញ្ចឹងខ្ញុំតែងចូលឆែកមើលព័ត៌មានអញ្ចឹងណានឹងឲ្យខ្ញុំឃើញមេដឹកនាំណាមេដឹកនាំនៃអ្នកនយោបាយដែលកំពុងតែបង្កើតគណៈបករីដូចផ្សិតរាល់ថ្ងៃហ្នឹងគាត់តែងតែវង្វេងសមរភូមិ គាត់តែងតែវង្វេងសមរភូមិគាត់មើលទៅគាត់អត់មានគោលដៅមួយច្បាស់លាស់ទេ ថាការដែលគាត់ចូលរួម នៅក្នុងសង្គមនយោបាយពួកគាត់ម្នាក់ម្នាក់ចេញមកគោលគោលការណ៍គាត់គឺធ្វើដើម្បីជាតិនិងពលរដ្ឋប៉ុន្តែសកម្មភាពដែលគាត់ចេញមកក្នុងការឃោសនារោគសម្លេងនៃការគ្រប់គ្រងវាមិនមែនគាត់ធ្វើដើម្បីពលរដ្ឋនិងប្រទេសជាតិទេគឺគាត់តែងតែវាយគូបដិបត្តិខ្ញុំឃើញសកម្មភាពដែលចេញមក គឺគាត់វាយគូបដិបៈដើម្បីជន់ដូចថាប្រក្រាបមកខាងហើយដើម្បីខ្លួននឹងឡើងអត់មានជួយទៅដល់ជាតិហើយនឹងពលរដ្ឋទេនឹងចរិតខ្មែរយើងណានៅខ្ញុំតាមដាន មួយរយៈនេះខ្ញុំខ្ញុំសូមឲ្យខ្ញុំមួយរយៈនេះខ្ញុំឃើញណាបើចឹងខ្ញុំសូមសំណពរទៅវិញខ្ញុំអត់តន់វាយខ្ញុំមិនមែនថាមិនតន់វាយចេញមុខទេបន្តិចទៀតនឹងចូលឡា ខ្ញុំចង់สนับสนุนដល់អ្នកនយោបាយសូមមើលគោលដៅអ្នកឯងអ្នកបានច្បាស់កុំឲ្យពួកខ្ញុំណាគ្រាន់តែអ្នកចេញនិយាយคลิปនៅក្នុងបណ្ដាញ Facebook ហ្នឹងសំពងក្បាលពួកអស់លោកពួកពួកខ្ញុំគ្រាន់តែ ជាអ្នកគ្រប់គ្រងនៅក្នុងគណៈបកសង្គ្រោះជាតិគ្រាន់តែជា អ្នកដែលចេញមកនិយាយនៅតាមបណ្ដាញ Facebook ទេ មិនមែនជាអ្នកនយោបាយដែលថាអាចទៅបង្កើតគណៈបកទៅអីបានទៅអីណាចេញជាណាសកម្មភាពអីធ្វើឈរធ្វើអ្នកនយោបាយចេញមុខអីអត់ទេណា អញ្ចឹងកុំឲ្យពួកខ្ញុំចេញមកសម្ពងក្បាលលោកឯងខ្លាំងពេកអស់លោកឯងខ្លាំងពេកយើងមើលគោលដៅយើងព្រោះគោលការណ៍យើងគឺយើងចេញមកធ្វើសកម្មភាពក្នុងរឿងសង្គមហ្នឹងគោលដៅយើងគឺយើងចង់យើងចង់ជួយប្រទេសជាតិនិងពលរដ្ឋឥឡូវយើងមើលទៅថាតើអ្នកណាដែលកំពុងតែធ្វើឲ្យ ប្រទេសជាតិលិចលង់កំពុងធ្វើឲ្យពលរដ្ឋរងគ្រោះយើងមើលយើងមើលគោលដៅយើង ចុះបើយើងចេញមកវាយអ្នកដែលមិនបានធ្វើឲ្យប្រទេសជាតិរងនៅវិបត្តិសេដ្ឋកិច្ចរងនៅការវិនិច្ឆ័យហិនហោចពលរដ្ឋរងគ្រោះផង បែរជាយើងទៅវាយអ្នកដែលមិនបានប៉ះពាល់វាថាអ្នកដែលកំពុងធ្វើឲ្យពលប្រទេសជាតិលុងយកអត់មានប៉ះពាល់ចឹងយើងធ្វើនយោបាយធ្វើដើម្បីអីអានឹងវាជាការធ្វើនយោបាយដើម្បីអំណាចអញ្ចឹងសូមឲ្យអស់លោកអ្នកនយោបាយលោកឯងត្រូវមើលគោលដៅលោកឯងច្បាស់លាស់គោលបំណងគោលបំណងដែលលោកឯងចេញមកបង្កើតបកធ្វើនយោបាយ ខ្ញុំឃើញអ្នកនយោបាយខ្មែរឥឡូវនេះឃើញវង្វេងសមរភូមិចេញមកធ្វើនយោបាយដើម្បីបំរើអំណាច អ្នកមានអំណាចឃើញចេញមកនឹងមិនដឹងថាគោលដៅគាត់ស្អីឲ្យច្បាស់លាស់ទេណាពួកគាត់ក្នុងគោលការណ៍គាត់គាត់ថាគាត់ធ្វើធ្វើដើម្បីប្រទេសជាតិប៉ុន្តែអវសកម្មភាពគាត់វាមិនមែនដើម្បីប្រទេសជាតិដើម្បីស្អីមុំស្អីម៉ាច ហ្នឹងហើយវាមិនមែនដើម្បីប្រទេសជាតិហើយកុំហើយហើយដល់ហើយដល់ពេលគេនិយាយគេថាទៅថាគេនឹងជេរគេ ប្រមាថគេនឹងបាននិយាយពាក្យមិនសមរម្យប៉ុន្តែអំពើខ្លួនធ្វើនឹងវាថោកទៀតជាងសម្ដី គេទៀតពួកវាធ្វើឲ្យប៉ះពាល់នៅផលប្រយោជន៍ជាតិហើយនឹងប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអំពើដែលអស់លោកឯងធ្វើហ្នឹងណាជួនកាលម្ដងម្កាលខ្ញុំអត់ចង់អត់ចង់និយាយទេ ទៅលើនយោទៅលើអ្នកដែលកំពុងតែធ្វើនយោបាយខ្ញុំអត់ចង់និយាយប៉ះពាល់ទេពួកយើងចង់ឲ្យទាំងអស់គ្នាហ្នឹងធ្វើដើម្បីជាតិហើយនឹងពលរដ្ឋខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងគណៈបកដែលកំពុងដែលកំពុងបង្កើតមានប៉ុន្មានជិត20គណៈបកបងប្អូនកម្មករនាការវលដែលគាត់កំពុងមានសកម្មភាពងើបឡើងតវ៉ាប្រឆាំងមានរយៈពេលប្រហែលខែបងប្អូនជិត2ខែណាតែឃើញក្បាលគណៈបកណាមួយ ចេញទៅសួរសុកទូគាត់មួយម៉ាត់ជួយគាត់ដែរអត់មានទេហើយអ្នកណាគេដែលកំពុងធ្វើបាបគាត់សប្តាហ៍អ្នកណាគេក្រុមហ៊ុន Nagavel ដែលកំពុងធ្វើបាបពួកគាត់ តាមរយៈរំលោភនៃសិទ្ធិការងាររបស់គាត់ រួមចំណាយណា ក្រុមក្រុមហ៊ុន Nagavel កំពុងតែធ្វើបាបគាត់គាត់កាត់ទុកមិនសុខចិត្តណាគាត់ចេញមកតវ៉ាប្រឆាំង ឲ្យរដ្ឋាឲ្យរបបក្រុងភ្នំពេញនឹងជួយគាត់ផងតែទីបំផុតមិនជួយគាត់ហើយហ្នឹងលៀបពណ៌ឲ្យគាត់ថែមទៀតចុះឯណាទៅដែលថាចេញមកធ្វើធ្វើធ្វើនយោបាយដើម្បីជួយសង្គមជួយពលរដ្ឋស្វែងរកដំណោះស្រាយជួយពលរដ្ឋអ្នកនយោបាយប្រៀបដូចគឺជាមនុស្សដែលចាំជួយស្រាយចំណងឲ្យពលរដ្ឋចឹងតែពួកអស់លោកឯងកំពុងតែគួចចំណងធ្វើឲ្យពលរដ្ឋកាន់តែវេទនា ចុះសេមុនសេម៉ាយខ្ញុំចូលរត់គាត់ណាកាវើមកបន្តិចមួយសោះដោះស្រ័យអត់ចេញចិត្ត2ខែហើយថតចេញកំពុងពេទ្យសេមុំសេម៉ាយខ្ញុំពលរត់ខ្ញុំសួរមិនហើយបើអាអ្នកនយោបាយខ្លះត្រូវការតែស្រោមអនាម័យចង់ដឹងអាអាអាមេប៉ត្រូវការស្រោមអនាម័យហ៎ណាគេប្រយ័ត្នណាអាមេប៉ត្រូវការស្រោមអនាម័យប្រយ័ត្នណាគេមិនពេកប៉ហ្នឹងមិនបាច់អីច្រើនទេ បើចង់យកចិត្តអាមេប៉ាក់ហ្នឹងទិញស្រោមអនាម័យដាក់ឲ្យច្រើនទៅអានោះត្រូវការណាគេខ្ញុំអត់ស្គាល់ណាពេកណាគេមេប៉ាក់ហ្នឹងអាមេប៉ាក់ស្នូស្នូដៅអាមេប៉ាក់ចូលចិត្តដុតពូតអាមេប៉ាក់ដុតពូតហ្នឹងហើយខ្ញុំនិយាយតែប៉ុណ្ណឹងអត់ទាន់ចេញឈ្មោះទេណាអាមេប៉ាក់ត្រូវការស្រោមអនាម័យប្រយ័ត្នម៉ៃពេអាមិនថាគេត្រូវការស្រោមអនាម័យកូនមួយកូនកូនពីរហើយមួយយួនហ្នឹងកូនបីហ្នឹង យេអាអាអាយកកូនផ្សេងអាត្រូវការស្រោមអនាម័យអាមេប៉ត្រូវការត្រមអនាម័យនឹងបញ្ចិតមេពេលអាមេប៉ដុតពោតអត់តន់ចេញឈ្មោះឯណាតែចេញឈ្មោះអាមេប៉ឯងប្រយ័ត្នចាប់ចាប់ចាប់កាត់ពងចោលប្រយ័ត្នអត់តន់ចេញឈ្មោះឯងតាបានជាប់រហូតប៉ុន្មានថ្ងៃនឹងមិនដឹងនយោបាយចុយមរាយវាអីនយោបាយវានយោបាយអីចង់បានអីដឹងវាចង់បានអីទេ តាមបានកំពុងពីអាមេប៉ត្រូវការតែម៉ៃយ៉ែមហ្នឹងអានឹងត្រូវការម៉ៃយ៉ែមណាអាមេប៉ដុតពោតហ្នឹងប្រយ័ត្នមែនតើអាមេប៉ដុតពោតហើយទ្រាំណាទ្រាំមែនតើពលរដ្ឋរងគ្រោះអត់ខ្វល់អត់គិតសកម្មជនរងគ្រោះអត់ខ្វល់អត់គិតខ្ញុំខ្ញុំជាប់ចោតដល់ទៅពេលម៉ែហ៊ុនសែនងាប់លើកគ្នាឯងទាំងតបទៅចូលប៉ុន ទៅគោរពវិញ្ញាណក្ខន្ធសកម្មជនខ្លួនឯងងាប់គោដោយអាចភេអត់ខ្វល់អត់គិតលិខិតតាមបទមនសិរទៅចូលរួមមិញរំលែកទុកផងឈឺចាប់ណាប្រយ័ត្នណាមេបដិពោតប្រយ័ត្នអាមេបត្រូវការសោមអនាម័យអញ្ញោទៅញុកមាត់ប្រយ័ត្នសកម្មជនគេចង់បាននេះគេសកម្មជនត្រូវគ្រោះថ្នាក់ត្រូវគេចាប់ដាក់គុកអីសពបែបយ៉ាងទាំងអស់អត់មានចំណាំងចេះការពារខ្លាចកើតស៊ីដា អាមួយហ្នឹងបើវាបើវាត្រូវកាត់ស៊ីដាវាស៊ីដាច់វាយូរហើយពួកនោះវាស៊ីចេះរើសមុខគេមិនថាស្រីប្រភេទណាក៏វាស៊ីដែរហ្នឹងហើយចាជំរាបសួរជំរាបសួរបងប្អូនមកក្រោយហើយក៏សូមការអធិស្ឋានអភ័យទោសបងប្អូនដែរបើសិនយើងនាងខ្ញុំមិនបានហៅឈ្មោះតាតាតូតូចាសួស្តីសួស្តីផាន់សែមចាសួស្តីពូខ្ញុំឃើញចាញ់មកគឺថាឌៀមដាមនិយាយហើយចំណែក របស់ក្រុងភ្នំពេញធ្វើភ្ជុះធ្វើភ្លៀងជីសេះលេងដៃអត់ដែរហ៊ាននិយាយប៉ះពាល់ឃើញចេញមកនិយាយតែអ្នកដែលការពារនៅផលប្រយោជន៍ជាតិដូចគ្នាឃើញប្រកួតប្រជែងតែអ្នកដែលប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យតែតាំងខ្លួនឯងគឺជាអ្នកដែលស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យតែចេញមកប្រកួតប្រជែងអ្នកដែលចង់បាននៅលទ្ធិប្រជាធិបតេយ្យតែយើងងាកមើលពលរដ្ឋនៅក្នុងស្រុកដែលគិតថាខ្លួនឯងស្រឡាញ់ពលរដ្ឋ ខ្លួនឯងជាអ្នកការពារនៅលទ្ធិប្រជាធិបតេយ្យខ្លួនឯងមិនទៅណាចោលពលរដ្ឋទេខ្លួនឯងសុកចិត្តនៅណាគឹមស្នូពោជាមួយនឹងពលរដ្ឋតែការពិតមិនមែនទេអាចោលមកស៊ីតកំពុងការពារផលប្រយោជន៍ខ្លួនឯងចេញមកមួយថ្ងៃមួយថ្ងៃអត់ទេឌៀមដាមឌឺដងទ្រាំណា ខ្ញុំទ្រាំខ្ញុំប្រាប់ត្រង់ខ្ញុំទ្រាំតែបើទ្រាំលែងបានណាខ្ញុំ អត់ដូចគេផ្សេងទេអត់ដូចគេផ្សេងទេយកដបងវាយខ្ញុំយកតាំងតោពុះក្បាលឯងហ្មងណាពុះបង្ហូរខួរចេញហ្មងអើក៏ទូរយុហ្មងចើគេក្បត់អញ្ចេះគេក្បត់អញ្ចោះគោដៅចង់បានអី បង្កើតគណៈបកដើម្បីជាតិធ្វើនយោបាយដើម្បីជាតិដើម្បីជួយស្វែងរកដំណោះស្រាយជួយពលរដ្ឋចង់ជួយពលរដ្ឋចង់រកការរីចម្រើនឲ្យពលរដ្ឋធ្វើម៉េចកុំឲ្យសត្រូវចូលមកឈ្លានពានប្រទេសតែសពថ្ងៃយើងមើលបរទេសធ្វើភ្ជុះធ្វើភ្លៀងក្នុងស្រុកខ្មែរបានតាមពើចិត្តឈ្មួញបរទេសមកមករកស៊ីវិនិយោគទុននៅស្រុកខ្មែរ ជាប់ឈ្លីនៅច្បាប់ស្រុកខ្មែរគេមើលងាយប្រជាពលរដ្ឋខ្លួនឯងនៅ ក្នុងស្រុកច្បាប់នៅស្រុកខ្មែរការពារអត់បានគេធ្វើបាបពលរដ្ឋខ្លួនឯងដោយងងើលអីថោកទាបម៉េចរស់នៅ ក្នុងស្រុកឯងហើយស្រុកមានច្បាប់តែច្បាប់ការពារអត់បានឯណាទៅយុទ្ធធរសម្រាប់ជាតិខ្មែរមានទេទីបំផុតច្បាប់មាន ចេញមកតវ៉ាស្របតាមនឹងច្បាប់ដែលចែងមានដែលមានចែងក្នុងរដ្ឋធម្មនុញ្ញគេថាយើងខុសច្បាប់ទៀតបើចឹងមានច្បាប់ក្នុងរដ្ឋធម្មនុញ្ញរងងាប់អីបើច្បាប់ មាន ហើយតែទីបំផុតបែរជាគេថាខុសច្បាប់អឺឡើយពីខ្ញុំឈឺចាប់ខ្ញុំឈឺចាប់ខ្ញុំអាណិតខ្ញុំអាណិតបេះដូងយើងបេះដូងគេ ណាជាម្ដាយម្នាក់នៅពេលដែលឃើញគេដឹកពួកគាត់យកទៅចាក់ចោលនៅកន្លែងធ្វើចតាលេសាខ្ញុំមើលហើយខ្ញុំអង្គុយយំកូនខ្ញុំកូនគេដែលត្រូវគេយកទៅដាក់នៅនៅទីរហោឋានអញ្ចឹងណាដាច់បាយដាច់ទឹកកហល់កហាយនៅដេកនៅកណ្ដាលវាលតើគ្នាវេទនាប៉ុណ្ណាគ្នាឈឺចាប់ប៉ុណ្ណាគេធ្វើបាបបេះដូងយើងជាស្រីម្នាក់ឧបមាថាពេលនឹងជាយើងវិញត្រូវត្រូវតកែក្រុមហ៊ុន ណាជិះជាន់ធ្វើបាបរំលោភសិទ្ធិការងារហើយយើងចេញមកតវ៉ាប្រឆាំងស្របនឹងច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញច្បាប់នៃសិទ្ធិការងារទីបំផុតត្រូវគេចោទលាពណ៌ថាយើងនឹងខុសច្បាប់ឈឺចាប់ហ៎ស្រែកឲ្យក្រសួងការងារជួយ គេអត់ជួយ គេថែមលាពណ៌ថាយើងរំលោភច្បាប់ ថាយើងខុសច្បាប់ហើយយកយើងទៅធ្វើបាប ណាទៅធ្វើបាបទាំងបំពេញអត់មាន អ្នកណាចេញការពារអ្នក នយោបាយស្ងាត់ទៅចោលលុយសេះមានទេយុទ្ធធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរបាយពេកខ្ញុំសុំយុទ្ធធម៌សម្រាប់ពលរដ្ឋខ្មែរខ្ញុំសុំនិយាយកន្លែងនេះបន្តិចហ្នឹងហើយអឺគាត់ថាយកល្អឲ្យកឹមសខាលីលែងចេញពីតំណែងអត់អាចទេពួកកឹមសខាហ៊ុនសែនគឺជាមនុស្សតែមួយគឺជាល្បិចរបស់គេ បើហ៊ុនសែនគាត់ស្នេហាជាតិពិតប្រកបបើហ៊ុនសែនគាត់ចង់ជួយគណៈបកពិតប្រកបណាឥឡូវគាត់អាចដើរបានអីបានគាត់ផ្ទេតំណែងនឹងឲ្យលោកសំរងស៊ីវិញហើយហ៊ុនសែនគឺថាដោះលែងលោកកឹមសុខាអត់មានទោសអត់មានអីពេយទេព្រោះរងហ្នឹងណាដោយសារតែកឹមសុខាគេចាប់ដាក់គុកដោយសារគេចោទចោទកឹមសុខាហ្នឹងថាជាក្បត់ជាតិចូលដៃជើងជាមួយអាល្លឺម៉ង់ជាមួយបរទេសដើម្បីតែធ្វើរដ្ឋប្រហារគេឬក៏ធ្វើបដិវត្តពួកអីយើងអត់ដឹងទេណាហ្នឹងហើយហើយបើសិនជាហ៊ុនសែនបើសិនជាកឹមសុខាណា ចង់ជួយគណៈបកមែនចង់ជួយជាតិមែនគឺផ្ទេតំណែងឲ្យលោកសំរងស៊ីវិញគឺអាហ៊ុនសែនឈប់កាត់ទោសហើយគឺផ្ទេវិញតែដោយសារតែគេល្បិចគេជាមួយគ្នាលក់ក្បាលឲ្យហ៊ុនសែនទៅគឹមសខាយកតំណែងយកទៅជាប់គុកជាមួយហើយអត់ធ្វើអ្វីទាំងអស់ឥឡូវរហូតដល់ហ្នឹងតែពីមុនមកយើងនិយាយមិនបានអ្វីមិនបានណាតែឥឡូវនេះហ៊ុនគឹមសខាអាចនិយាយបានធ្វើបានអញ្ចឹងទេតំណែងឲ្យវិញមកបើចង់ជួយសង្គ្រោះជាតិបើចង់ជួយពលរដ្ឋខ្មែរបើបំពេញមហិច្ឆតារបស់ពលរដ្ឋខ្មែរ គឺត្រូវតែផ្ទេរតំណែងឲ្យលោកសំស៊ីវិញហើយតែផ្ទេរតំណែងឲ្យលោកសំស៊ីវិញដោះលែងព្រគឹមសកាអត់មានទោសពេកអញ្ចឹងគណៈបកជាតិត្រូវគេឲ្យចូលស្រុកខ្មែរវិញតែគឹមសខាអត់អាចធ្វើបានទេដោយសារគឹមសខាលក់ក្បាលឲ្យអហ៊ុនសែនប្រើល្បិចថោកទាបទាំងអស់ហ្នឹងត្រូវដៃជើងប្រើហ៊ុនសែនឥឡូវគិតចឹងដែរអត់បងប្អូនគិតយ៉ាងម៉េចមិនគិតចឹងដែរអត់អឺតែពាក្យគេនិយាយថាលោកលោកកឹមសខាគាត់គាត់លក់ក្បាលលក់គូតលក់កតុយលក់អីហ្នឹងសម្រាប់ខ្ញុំខ្ញុំអត់ដែរ និយាយចំទៅខ្ញុំស្ទើរតែមិនចាប់អារម្មណ៍នឹងគាត់រួចទៅហើយហ្នឹងព្រោះសម្រាប់មេប៉គាត់មេប៉ដុតពោតនោះខ្ញុំអត់ដាក់ខ្វល់ដៃចាប់អារម្មណ៍ទេខ្ញុំគិតគាត់ថារាល់ថ្ងៃនោះគាត់គិតតែម្យ៉ាងអាម៉ាក់ស្រោមអនាម័យគាត់ទៅប្រើអនាមួយដែលស្រួលសម្រាប់គាត់គាត់រាល់ថ្ងៃគាត់អង្គុយជឿរើតែស្រោមអនាម័យទេតែស្រោមណាមួយ ដែលប្រើទៅស្រួលសម្រាប់គាត់ដើម្បីធ្វើម៉េចកុំឲ្យមកឈរមុខផ្ទះទៀមទាបែកត្រត់ ឥឡូវយើងសាកគិតមើលលោកសំរងស៊ីផ្ទេតំណែងឲ្យគាត់ដើម្បីកុំឲ្យគេរំលាយសង្គ្រោះជាតិដល់គាត់បានតំណែងហើយគេនៅរំលាយដដែលអញ្ចឹងណាគាត់ត្រូវផ្ទេត្រឡប់មកវិញហើយហើយដើម្បីបានគឺគាត់អត់ផ្ទេត្រឡប់មកវិញហើយហ្នឹងឯងដែលថាគាត់ស្នេហាជាតិដែលគាត់ចង់ជួយគណៈបករបស់គាត់ណាពិតមែនទេអុយណាហ្នឹងហើយបើសិនជាគាត់ផ្ទេតំណែងឲ្យលោកសំរងស៊ី គណៈបកសង្គ្រោះជាតិគឺអត់មានទោសពីអ្វីទេអញ្ចឹងគេត្រូវឲ្យសង្គ្រោះជាតិចូលត្រឡប់ទៅវិញរឿងអីដែលគឹមសខាឲ្យសង្គ្រោះផ្ទេតំណែងឲ្យសង្គ្រោះជាតិទៅឲ្យឲ្យសំស៊ីទៅវិញបើមិនឲ្យសំស៊ីគេត្រូវឲ្យសង្គ្រោះជាតិចូលទៅវិញហើយហើយអីអីស្អីគេហៅគេអឺ5800 5800រៀងស្អើគេតំណែងមេឃុំមេស្រុកមេស្អីគេហៅគេម៉េចម៉េចហ្នឹងហើយគឺត្រូវមន្ត្រីមូលដ្ឋានណែពួកមូលដ្ឋានសង្គ្រោះជាតិត្រូវឲ្យត្រឡប់មកវិញហ្នឹង គេអត់ឲ្យធ្វើបានគេអត់អាចធ្វើបានទេពីព្រោះឲ្យសង្គ្រោះជាតិចូលត្រឡប់ទៅវិញរៀបចំការបោះឆ្នោតឈ្នះទៀតអញ្ចឹងបានគេប្រើល្បិចសពបែបចឹងរំលាយចាក់ប្រាក់ពុកចោលលោកកឹមសុខាដែលត្រូវគ្នាហ្នឹងជាមួយហ៊ុនសែនហ្នឹងដែលយើងឮសលេងហើយមិនមែនយើងគេថាតែហ៊ុនសែនគាត់ថាខ្លួនគាត់តាតែគាត់អ្នកមានកំណត់ឲ្យគឹមសុខាធ្វើជាប្រធានគណៈបកសង្គ្រោះជាតិអញ្ចឹងបានថាពីរអ្នកហ្នឹងគេប្រើល្បិចជាមួយគ្នាដើម្បីរំលាយគណៈបកសង្គ្រោះ ណាគេរួមសហការគ្នាគេរួមសហការគ្នាហើយយើងឃើញប្រហែលថ្ងៃនេះខ្ញុំឃើញសកម្មជាងគេមុតចន្ទថាណាខ្ញុំឃើញសកម្មជាងគេអាអាអាភ្នែកខ្លោតលើមុតចន្ទថាហ្នឹងណាអាមុតចន្ទថាហ្នឹងគេចេញមកទៅសេគោលដៅវាវាអត់មានថាខ្វល់អត់មានអីអាអាអាមុតចន្ទថាបើសិនអានេះបើសិនយថាម៉ៃក្មេកជួបមុខអីម៉ៃក្មេកសុំតាសុំអានឹងម៉ៃក្មេកសុំផ្ដាច់មកអត់ឲ្យណាទេ សុំផ្ដាច់ណាមួយនឹងម៉ែខ្ញុំសុំរវាយយកហ្មងខ្ញុំសុំឆ្លើយទីណាអីអីរករខារក្សាសាក់សែមិនដឹងគ្រប់រឿងត្រូវហើយពួកយើងអត់មែនគ្រូទាយដឹងគ្រប់រឿងទេប៉ុន្តែយើងមើលសកម្មភាពយើងតាមដានសកម្មភាពគឺយើងដឹងគ្រប់រឿងតោះតែអ្នកតាមដានបានដឹងណាតែយើងមិនមែនជាគ្រូទេទៅបីខ្ញុំដឹងប៉ុណ្ណាក៏ដោយក៏មិនដល់ពីមួយនោះដែរណា ព្រោះយើងមិនឃើញនឹងទង្វើតែបើសិនជាគឹមសុខាគាត់ស្នេហាជាតិប្រកាសរឿងអី4ឆ្នាំ5ឆ្នាំអាហ៊ុនសែនអូក្បាលឡើងតឡាការចេះតឡើងអាហ៊ុនសែនអូក្បាលឡើងតឡាការចេះតឡើងមិនគឹមប្រកែកថាខ្ញុំអត់ទៅទេម្ដងអូខេ2ដងអូខេ3ដងអូខេឡើង30ដងវាមិនដែលមានប្រកែកថាខ្ញុំអត់ទៅព្រោះខ្ញុំអត់មានធ្វើខុសផង ហើយនាំពលរដ្ឋបដកម្មប្រឆាំងនឹងដីកាហុកតឡាការត្រូវដល់គេកាត់ក្តីនេះពួកយើងអត់មានកំណែណាអត់មានអាខុសដល់មកកម្មថាត្រូវកម្មថាហើយគេទៅបដោខ្លួនឲ្យឲ្យឲ្យឲ្យគេអុសអុសក្បាលឡើងតឡាការណាហើយបើសិនថាចង់ចង់បញ្ចប់រឿងទៅខ្ញុំនិយាយបើចង់បញ្ចប់សាច់រឿងកុំឲ្យគេចាប់ប្រកាសបានទេតំណែងឲ្យលោកសំស៊ីវិញ ពួកគេគេរករឿងសង្គ្រោះជាតិទាំងដោយសារអីដោយសារសង្គ្រោះជាតិមានឈ្មោះរបស់សម្លេងដោយសារសង្គ្រោះជាតិមានពលរដ្ឋរាប់លានអ្នកបោះឆ្នោតឲ្យហើយនឹងឈ្នះសម្លេងរបស់គេអញ្ចឹងគេត្រូវប្រើល្បិចយ៉ាងណាក៏ដោយ8 8សម្លេងអញ្ចឹងណាអានឹងយើងមកឃើញសកម្មភាពទាំងអស់នឹងតើយើងមានដឹងគ្រប់រឿងយើងមិនចេះទាយណាបើសិនជាកម្មសខាគុំក្បត់គ្រូទាយទេណាយើងមិនគ្រូទាយទេតែយើងមកព្រឹត្តិការណ៍សង្គម នេះការកើតឡើងទាំងអស់គ្នាយើងតាមដានទាំងអស់គ្នាទៅមិនមែនគ្រូទាយទេ ខ្ញុំមិនមែនគ្រូទាយហើយខ្ញុំមិនមែនជាអ្នកដែលគេមានទំនុកចិត្តគេផ្ញើសារមកជាប់រហូតអាសាបោកប្រាស់អាសាមួបកាច់អាសាបំបីបំបាក់មិនមែនទេប៉ុន្តែយើងចូលរួមទាំងអស់គ្នាតាមដានសង្គមតាមដានមើលទាំងអស់គ្នាឥឡូវសួរគាត់សួរគាត់គាត់និយាយថាដឹងគ្រូលើសួរគាត់ដឹងរឿងអ៊ុយក្រែនអត់ បើគាត់តាមដានគាត់ដឹងបើថាគាត់អត់តាមអត់ដឹងអាណិតដូចគ្នាចឹងពួកយើងខ្មែរយើងពិភពលោកគឺតាមដានអ៊ុយក្រែនហើយយើងដឹងចឹងហើយរឿងសុខខ្មែរដូចគ្នាចឹងគឺយើងតាមដានគឺយើងដឹងដូចគ្នាណាអញ្ចឹងហើយហ្នឹងត្រូវទទួលយកការប៉ັດខ្លះទៅ ពួកយើងដឹងគ្រប់រឿងដោយសារតែទង្វើគឹមសខាហ្នឹងគឺក្បត់ចិត្តត្រូវមួយអហ៊ុនសែនមែន ណាហ៊ុនសែនមិនមែនជាអកឹមសខាមិនមែនជាអ្នកនយោបាយទេហ៊ុនហ៊ុនកឹមសខាគឺជាអ្នកបោកនយោបាយបោកពលរដ្ឋស៊ីបោកឆ្នាំងបាយពលរដ្ឋកឹមសខាញ៉ាខ្ញុំមើលឃើញអញ្ចឹងពីទាំងមើលអញ្ចឹងគំនិតរបស់ខ្ញុំផ្ទាល់ខ្ញុំមើលឃើញអញ្ចឹងហើយកុំថាចោទណាកុំចោទថាណាសំរងស៊ីបដោយអានេះចេញវាយចេញចេញវាយចេះពួកអស់ឯងវាយប្រហាសំរងស៊ីរាប់ឆ្នាំហើយយើងអត់មកទេយើងអត់ធ្លាប់ឥឡូវចេញសំពងក្បាលត្រឡប់ទៅវិញមិនដែរ នៅសក់មិនសក់យើងជាប់ភ្លៅលៀបភេយ៉ាងម៉េចណាណាអាគេមិនចង់បោះស្បែកខគឹមស្កាមសខាគេអត់ចង់បោះស្បែកបណ្ដោយកូនចៅវាយមហាសន្និសីបានតាមចិត្តដល់តែគេចេញមកបោះស្បែកគឹមស្ការឿងតាមកាមក្រាស់ហើយនឹងមិនដែរអាពុករលួយផងអាកាមក្រាស់ផងស្រីញីអូនបងយ៉ាងមិនដែរឥឡូវហ្នឹងហើយពិភពលោកហ្នឹងត្រូវការអ្នកនយោបាយរបៀបហ្នឹងអីណាពលរដ្ឋគឺគាត់ចំណាយសពបែបយ៉ាងទាំងអស់អ្នកក្រីអ្នកក្រសពបែបយ៉ាងទាំងអស់គឺគាត់ចង់ដូររដ្ឋាភិបាល ពីព្រោះគាត់រងគ្រោះគាត់រងគ្រោះដោយសាររដ្ឋាភិបាលប្រទេសគាត់ធ្លាក់ក្នុងដំណាក់ដៃយួរដោយសាររដ្ឋាភិបាលអញ្ចឹងគាត់ចង់ដូររដ្ឋាភិបាលហ្នឹងហើយគេបោះឆ្នោតឲ្យសង្គ្រោះជាតិហើយចាំមេដឹកនាំសង្គ្រោះពាលីអាបាស្អីអញ្ចឹងធ្វើម៉េចទៅស្អីអាប៉ែនស្អីប៉ែនប៉ែនសវັດហ្នឹងវាថាបើនាងស្នេហាជាតិមិនចូលមកបើអ្នកខ្លាំងអឺប៉ែនប៉ែនសវັດល្ងងភាសាណាល្ងងល្ងងភាសានេះគឺជាភាសាបែបមនុស្សល្ងងខ្លៅដែលយួនគេចង់ឲ្យខ្មែរប្រើ ណាអញ្ចឹងខ្ញុំប្រាប់ត្រឡប់ទៅឯងវិញ ក្នុងនាម ជាខ្មែរម្នាក់សូមប្រាប់ទៅអាជនជនវង្វេងជាតិចង់ប្រាប់ទៅឯងវិញ ក្នុងនាមខ្ញុំជា ខ្មែរខ្ញុំមិនដែលភ្លេចជាតិសាសន៍ខ្ញុំទេដោយសារតែការមិនភ្លេចជាតិសាសន៍របស់ខ្លួននឹងហើយបានទើបខ្ញុំចេញមកនិយាយនឹងយើងខ្ញុំទាមទារចូលយូរហើយតែហ៊ុនសែនតែដែលមិនហ៊ានឲ្យសង្គ្រោះជាតិត្រឡប់ទៅវិញអញ្ចឹងខ្ញុំសូមសួរទៅ ហើយភាសាហ្នឹងក៏ផ្ដាំផ្ញើទៅនាងមេបនហ៊ុនសេណាតដែរនាងមេបនហ៊ុនសេណាតវាប្រាប់ថាបើខ្លះនាងឯងចូលមកជេរនៅនេះមកក៏ប្រាប់ទៅនាងមេបនហ៊ុនសេណាតណាប្រាប់ទៅហ៊ុនសែនកំបិតផ្លូវខ្ញុំចង់និយាយថាចេះការឡើងវិញបើកឲ្យទង្គ្រោះជាដំណើរការនឹងវិញមានវត្តមានពួកយើងហើយសង្គ្រោះជាដំណើរការពេលណា គឺ មានវត្តមានពួកយើងក្នុងពេលនោះឥឡូវខ្ញុំសូមបកទៅវិញណា យើងកំពុងតែនិយាយនេះហើយគឺជាការជួយជាតិហ្នឹងហើយយើងកំពុងចូលរួមហ្នឹងមុខផ្សេងអ្នកមិនចេញមុខផ្សេងជាតិទេជាតិទេមិនមែនគ្រាន់យើងចូលតាមតាមនយោបាយថាជាតិទេជាតិពលរដ្ឋក្រីពលរដ្ឋក្រវេទនាតោកដាក់យើងជំនួយយើងជួយអ្នកខ្លះជួយជាថាវិការអ្នកខ្លះជួយជាអ្វីអ្នកខ្លះគ្រាន់តែអង្គុយអាណិតហ្នឹងគឺជាការជួយបាត់ហើយគឺជួយក្នុងបេះដូងអង្គគឺជាការជួយឯង យើងមិនចាំបាច់ថាទៅកាន់កំភ្លើងទៅការពារបរណភាពទឹកដីដូចនៅអ៊ុយក្រែនគេលះបង់ business របស់គេដើម្បីចូលរួមចូលជាតិរបស់គេទៅតតាំងជាមួយយួនឈ្លានពានយើងមិនបាច់ចាំធ្វើដូចគេទេព្រោះប្រទេសយើងអត់មានសង្គ្រាមទេយើងកំពុងតែជួយគឺយើងបកស្បែករដ្ឋាភិបាលយើងនិយាយពីការពិតជួយបញ្យលពលរដ្ឋខ្មែរឲ្យដឹងពីការពិតឲ្យដឹងពីការល្បិចកលរបស់ពួក CP ដែលកំពុងធ្វើកាជាយួនហ្នឹងហើយយើងកំពុងតែបកស្បែកហ្នឹងអានឹងគឺជាការជួយជាតិបាត់ហើយណា ចូលអាមិនបាច់ចាំទៅកាន់កំភ្លើងទេតែបែកទៅវិញតែយើងគ្រាន់តែចេញនិយាយយើងចេញបញ្យល់ទាំងអស់ហ្នឹងយើងយល់ថាយើងជាជាជំហានទី2យើងមិនមែនជាអ្នកឈានមុខជំហានឈានមុខដូចប៉ូលីសតែហ៊ាននៅស្រុកខ្មែរទេទុយទៅវិញយើងមានឧត្តមគតិមានមនសិការចិត្តយើងគ្រាន់បើជាងតាហ៊ាននៅស្រុកខ្មែរដែលកាន់កំភ្លើងឲ្យតែមិនដែលទៅការពារជាតិតែមកបាញ់សម្រាប់ខ្មែរគ្នាឯងគិតយ៉ាងម៉េចឥឡូវហ្នឹង ពួកអស់នោះដូចជាហ៊ុនសែនចឹងដែលវាថាម៉េចហ៊ុនសែនគឺជាមេដឹកនាំដែលខំឡំជួយជាតិមិនមែនទេហ៊ុនសែនមិនមែនមេដឹកនាំជួយជាតិទេហ៊ុនសែនគឺជាមេដឹកនាំដែលបំផ្លាញជាតិលក់ជាតិខ្លួនឯងអ្នកដែលគ្រប់គ្រងពួកហ៊ុនសែនណាក៏ចូលរួម បំផ្លាញទោះដឹងខ្លួនស្ដីមិនដឹងខ្លួនគឺចូលរួមជាមួយហើយចូលរួមធ្លាក់នរកជាមួយហ៊ុនសែនដែលទៅគ្រប់គ្រងមនុស្សដេរឆានដោយហ៊ុនសែនហ្នឹងកុំឃើញតែហ៊ុនសែនខំប្រឹងណាជួយអីសពតែទាំងឲ្យអំណោយឲ្យរង្វាន់ថាគេជួយជាតិហ្នឹង អានេះគឺជាការបោកទឹកចិត្តពលរដ្ឋខ្មែរទេគឺជាពិតការបន្លប់ដឹកនាំបន្លប់ទេហើយទីមួយទៀតគឺជាកតបកិច្ចមេដឹកនាំគឺជាកតបកិច្ចរបស់ហ៊ុនសែនដែលត្រូវណាធ្វើស្ពានធ្វើខ្នល់ធ្វើអ្វីសោះហើយគឺជាកតបកិច្ចយើងក៏មានកតបកិច្ចដូចគ្នាគណៈបកសង្គមជាតិបើសិនជាឈ្នះទៅយើងមានកតបកិច្ចធ្វើបានដូចគ្នាណាចឹងណាយើងនៅក្រៅប្រទេសហ่ะយើងមានរបៀបយើងជួយផ្សេង នេះគឺជាការជួយឯងកុំឈួតពេកកុំកុំល្ងងខ្លាំងពេកអានេះយុទ្ធសាស្ត្រគេឲ្យដែលគេធ្វើចង់គេគេរៀបចំរាល់ថ្ងៃគេមិនបំពល់ត្រឹមតែយុវជនទេសប្តាហ៍ថ្ងៃហ្នឹងណាខ្ញុំចង់ឲ្យខ្ញុំប្រាប់ត្រឡប់ទៅវិញយួនណាគេរៀបចំធ្វើឲ្យប្រទេសជាតិយើងយ៉ាងម៉េចទៅជាប្រទេសជាតិមួយ ដែលមានពលរដ្ឋទាហានយុវជនទុនជ្រាយ គេមិនមែនត្រឹមតែបំពល់យុវជននេះសូម្បីទៅ ក្នុងកងទ័ពក្នុងជួរកងទ័ពក៏គេបំពល់ដែរការវឹកហាត់របស់កងទ័ពអត់មានភាពរឹងមាំទេគឺធ្វើឲ្យកងទ័ពទៅជាកងទ័ពមួយមានភាពទន់ភ្លន់ទៅជារាំច្រៀងសបាយមិនមែនទៅជាកងទ័ពដែលមានភាពរឹងមាំក្លាហានមើងម៉ាត់អត់ទេទៅជាការរាំច្រៀងសបាយ តើមានទេមានកងទ័ពកន្លែងហាក់វឹកហាត់កងទ័ពទៅជាការរំឯណាម៉ានីហ្សូនរំឯនឹងមានទេអត់ទេអានឹងមិនទេមិនមែនជាយុទ្ធសាស្ត្ររបស់កងទ័ពទេយើងទៅមើលកន្លែងហាត់ទ័ពរបស់កូរ៉េរបស់អាមេរិកកាំងមើលខុសគ្នាមានមួយទៀតបែរពេលសំកាត់កន្លែងមួយទៀតណាយើងនិយាយពីកងទ័ពយោធានៅស្រុកខ្មែរតែយើងនិយាយនេះយើងអត់មាននិយាយអ្នកដែលទូចតាចអត់មានប៉ុនអត់មានស័ក្តិមានអំណាចទេណាតែយើងនិយាយគឺយើងនិយាយពីអក្រិតក្រិតហ្នឹងឯង សួរតែពួកតាហ៊ាននៅស្រុកខ្មែរដែលកាន់កំភ្លើងកាន់ស្អីសបែបមានបនស័កអំណាចពេញខ្លួនណាសួរពួកនឹងស្នេហាជាតិទេមិនមែនទេពួកអស់ហ្នឹងហើយគឺក្បត់ជាតិ100%ណាបើសិនជាពួកនឹងស្នេហាជាតិពិតប្រាកដណាពួកនឹងមិនត្រូវការពារអំណាចហ៊ុនសែនឲ្យហ៊ុនសែនអនុញ្ញាតឲ្យយួនចូលតាមអំពើចិត្តទេមិនតែការពារហ៊ុនសែនឲ្យហ៊ុនសែនសម្លាប់មនុស្សសម្លាប់ពលរដ្ឋខ្លួនឯងមិនការពារហ៊ុនសែនឲ្យក្បត់ជាតិខ្លួនឯងថាបែបយ៉ាងទេ វាជាតាហ៊ានមែនប៉ុន្តែមិនមែនតាហ៊ានការពារជាតិទេមិនមែនតាហ៊ានស្នេហាជាតិទេគឺតាហ៊ានស្នេហាបពុនិយមអំណាចបពុនិយមបនសនិយមវានិយាយតិចម៉ែក្មេងមានការតិចហ្នឹងហើយហ្នឹងណាបើសិនជាតាហ៊ានស្នេហាជាតិទៅប្រកបតើគេអត់មានធ្វើចរិតដូចតាហ៊ាននៅស្រុកខ្មែរខ្លះទេគឺហ៊ានហ៊ានកាន់កំភ្លើងចេះហើយហ្នឹងណាយួនណាអត់អាចចូលទឹកដីខ្មែរបានទេ មិនបាច់ចាំថាតាហ៊ានយួនទេសូម្បីតែពលរដ្ឋយួនក៏ដោយក៏អត់អាចចូលទឹកដីខ្មែរបានដូចខ្មែរទៅស្រុកយួនចឹងសួរថាពលរដ្ឋខ្មែរទៅស្រុកយួនស្រួលបានស្រួលអីអត់ទេណាសួរតាហ៊ានខ្មែរណាមួយណែដដែលជើងនៅតាមព្រំប្រទល់គាត់អើតនួមើលព្រំប្រទល់ខ្លាញ់ចូលមើលបានអស់ទេណាតែយួនចូលកប់ឃ្លៀកតាហ៊ានយួនចូលប្រទេសខ្មែរកប់ឃ្លៀកសួរតែតាហ៊ានខ្មែរហ៊ានតតាំងជាមួយហ៊ានយួនទេអត់ហ៊ានទេហើយទាំងអស់ហ្នឹងខ្ញុំអត់ដាក់កំហុសនៅអ្នកទូចតាទេគឺអាក្រាក់ក្រាក់ហ្នឹង បុណ្យមានស័ក្តិមានកាយហ្នឹងតែវាក្បត់ជាខ្លួនឯងហ្នឹងវាយកអំណាចរបស់វាមកគេកំសងប់ខ្មៃគ្នាឯងធ្វើបាបគ្នាខ្មៃគ្នាឯងដើម្បីបំពេញមហិច្ឆតាយួនរាល់ថ្ងៃហ្នឹងគឺយើងមកឃើញអញ្ចឹងហើយបងនឹងតម្លៃវានៅកន្លែងណាណាទោះវាមានបុណ្យមានស័ក្តិមានកាយមានលុយណាដុតខ្មោចវាឯង10ជាតិក៏អត់អស់ដែរ ក៏អស់វាអត់មានតម្លៃដែរព្រោះអានោះវាក្បត់ជាតិខ្លួនឯងក្បត់មនសិការខ្លួនឯងបំផ្លាញប្រទេសខ្លួនឯងគឺវាថោកទាបណាស់ថោកទាបជាទីបំផុតណាមើលប្រៀបធៀបនឹងអ៊ុយក្រែនមើលតើគេយ៉ាងម៉េចខ្លះមេដឹកនាំគេបលិសតាហ៊ានពលរដ្ឋគេជាទូទៅគេសាមគ្គីគ្នាគេលះបង់សពបែបចាំអស់គេក្រមែនបណ្ដៃក្រក្នុងរបៀបថ្លៃថ្នូរគេចាញ់មែនបណ្ដៃក្នុងរបៀបថ្លៃថ្នូរតែអាឯងមានបុណ្យមានស័ក្តិមានកាយនេះ មានលុយរាប់កោតទៀតថ្លៃស្នូកន្លែងណាពួកដេរឆានវាឲ្យតែតម្លៃតែដេរឆានគ្នាវាហ្នឹងឯងខ្ញុំចង់និយាយថាពួកស៊ីស៊ីគាត់ណាគឺវាឲ្យតម្លៃដេរឆានព្រោះវារស់នៅអារបបដេរឆានហ្នឹងវាមានស៊ីមានចុកដោយសាររបបដេរឆានអញ្ចឹងវាគ្រប់គ្រងពួកអារបបដេរឆានហ្នឹងឯងញ៉ាយើងអត់ទៅចំណែនគេប៉ុន្តែជាទូទៅគឺយើងមើលឃើញអញ្ចឹងញ៉ាអញ្ចឹងហ្នឹងហើយអញ្ចឹងណា ប្រៀបធៀបនឹងអ្នកមានបុណ្យមានស័ក្តិមានផ្កាយពួកតាហានទាំងអស់ហ្នឹងណាมันស្មើនឹងពួកយើងនៅក្រៅប្រទេសយាយតាចាស់ចាស់ដែលគាត់ខំលះបង់ថវិការបស់គាត់បន្តិចបន្តួចចូលរួមជាមួយគណៈបកសពបែបចឹងយើងមិនមែនណាយើងមិនមែនស្រឡាញ់គណៈបកកាប់មកទេប៉ុន្តែប្រទេសយើងជ្រើសរើសមេដឹកនាំនឹងតាមសន្តិតាមគណៈបក ពេលណាយើងចង់ជួយជាតិយើងទៅយើងគណៈបកយើងឈ្នះសិនឬពួកអហ៊ុនសែនចឹងវាកាន់អំណាចចឹងវាយកអំណាចហ្នឹងទៅអភិវឌ្ឍទៅធ្វើអ្វីកំតិចអីសោះអីយ៉ាងគឺដោយសារតែគណៈបកវាឈ្នះអញ្ចឹងយើងដើម្បីជួយជាតិយើងដើម្បីយើងចេញពីគណៈបកយុទ្ធក៏យើងជួយគណៈបកយើងឲ្យឈ្នះសិនហើយយាយតាចាស់ហ្នឹងគាត់មើលឃើញក៏គាត់ផ្ដល់លុយថវិកាអ្នកចេញមុខក្រីមិនចេញមុខក្រីតិចក្រីច្រើនឯងដើម្បីឲ្យគណៈបកឈ្នះទើបយើងទៅជួយជាតិយើងបានណាហើយយើងក៏មិនមែនស្រឡាញ់លោកសំរងស៊ីកាប់មុខដែរ តែយើងអត់មានឃើញអ្នកនយោបាយណាដែលគ្រាន់តែលើកគាត់គឺចេញអ្នកនយោបាយមកលក់ក្បាលដូចនៅណានរិទ្ធណាលក់ក្បាលបាត់ទៅដែលពលរដ្ឋបោះឆ្នោតឲ្យណាលក់ក្បាលឲ្យគេឥឡូវចូលដល់ក្រុមសខាលក់ក្បាលឲ្យគេទៀតលោកសំរងស៊ីគឺគាត់សួរគាត់ទុកចិត្តតែអាមនុស្សដែលយកនយោបាយធ្វើជាអាជីពចឹងឯងលោកសំរងស៊ីជនរងគ្រោះណា គាត់ត្រង់ពេកគាត់ស្លូតនឹកគាត់នឹកស្មានតែគាត់គេនឹងស្នេហាជាតិទេគាត់មិនដឹងឯងពួកអាចោមសៀតចុយមរាយនឹងស្នេហាតែក្តិតស្រីស្នេហាតែដុល្លារតម្លៃពួកអាចោមសៀតហ្នឹងពួកអនយោបាយចុយមរាយអស់ហ្នឹងហើយដល់ណារងគ្រោះយើងជាជនពលរដ្ឋជារងគ្រោះយើងរងគ្រោះដោយសារពួកអនយោបាយថោកទាបអស់ហ្នឹងណាយើងបាត់ទឹកបាត់ដីដោយសារពួកអនយោបាយចុយមរាយអស់ហ្នឹងយ៉ា ចាំមិនចាំទៅអ្នកនយោបាយវិញមាត់ពួកយើងនិយាយប៉ុណ្ណឹងមិនអាក្រក់ទេអ្នកឯងថាពួកយើងជេរថាប៉ុណ្ណឹងពួកយើងអាក្រក់តែគំនិតដល់ថោកទៀតអ្នកដែលពួកពួកអ្នកឯងកំពុងប្រព្រឹត្តរាល់ថ្ងៃហ្នឹងវាអាក្រក់ជាងពាក្យសម្ដីយើងនិយាយទៅទៀតណាវាថោកទៀតណាវាថោកទៀតជាងពាក្យជេររបស់ពួកយើងទៅទៀតអ្នកឯងក្បត់នឹងឆន្ទៈពលរដ្ឋខ្មែរក្បត់នឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលផ្ដល់ការជឿជាក់ទៅឲ្យអ្នកឯងមួយទៀត ចេះតែដៀលលោកសំស៊ីរត់ចោលស្រុកគ្រួសារស្រុកមន់អីស្អីកំសាចុះអាអ្នកនៅក្នុងស្រុកនោះមិនក៏មិននិយាយទៅគេទិញមិនលក់សំណិតមិនខ្លាចតែ4ឆ្នាំអត់ហៅបបោបបេវាទេអាបបេថោកនោះវាអត់ហៅបបេវាទេសួរវាមានតែនិយាយឯងចេញមកលើកទឹកចិត្តសកម្មជនឯងមានតែនិយាយណាឲ្យសកម្មជនទាំងអស់ហ្នឹងរួមគ្នាសាមគ្គីគ្នាកុំវាយប្រហារគ្នាអត់អត់ទេមានតែលើកដៃជ្រឹកជើងគ្នាវា ពួកអាប្របេថោកមកក្រុមប្របេថោកហ្នឹងអាក្តិតថោកអស់ហ្នឹងណាតារោថាស្រីហ្នឹងណាចេញទៅមកវាយប្រហារតែគេកំពុងធ្វើការហ្នឹងសួរតែអានេះទៅវាចោតគេហ្នឹងថាលោកសំស៊ីកំសោរត់ចោលស្រុកទៅពួកនៅក្នុងស្រុកធ្វើស្អីខ្លះវាមានឈួរតែជាប់ខំហ្នឹងតែវាដើរបានតាមចិត្តរស់ស្រីបានតាមចិត្តដឹកពុតបានតាមចិត្តបង្ហើណាស់បានតាមចិត្តហ្នឹងវាដើររស់ស្រីបានតាមចិត្តហ្នឹងណាអត់ឲ្យធ្វើនយោបាយទេអត់និយាយពាក់ព័ន្ធនយោបាយប៉ុន្តែ ស្ថានទូតទៅតាក់ទងមិនមែនទៅរស់ស្រីណា ស្ថានទូតប្រទេសតងហ្នឹងគេមិនមែនទៅធ្វើអីគេនិយាយរឿងនយោបាយហ្នឹងឯងណាគេមិនមែនទៅសួរសុខទុក្ខកឹមសខាថ្ងៃហ្នឹងណាបានមែអូនប្រហែលអ្នកចូលក្នុងខោហ្នឹងណាតែថ្ងៃថ្ងៃដើកបានប្រហែលណាទៅតាក់តងអាណាខ្លះយកលុយឲ្យពីប្រពន្ធក្នុងហ្នឹងបានប្រហែលខ្លះគេមានតែតាក់ផងរឿងរឿងរឿងឯកជនរបស់កឹមសខាណាគេទៅនិយាយរឿងនយោបាយហ្នឹងព្រោះកឹមសខាតាំងខ្លួនជាមេដឹកនាំសង្គ្រោះជាតិហើយមិនឲ្យគេទៅតាក់តងយ៉ាងម៉េចហើយនឹងមិននយោបាយទេហ៎ មែនកឹមសខាមេបងណាណាឬក៏មេបងយ៉ាចឹងមកហៅថាមេប៉ស្រោមអនាម័យមេប៉ចូលចិត្តស្រោមអនាម័យថាមេប៉ស្រោមអនាម័យហើយមិនឲ្យហើយយកខ្លះថាគេមិនឲ្យនិយាយរឿងនយោបាយប៉ុន្តែនិយាយអ្វីក៏ដោយបំបាក់ទឹកចិត្តពលរដ្ឋបំបាក់ទឹកចិត្តអ្នកគ្រប់គ្រងសង្គ្រោះជាតិនិយាយបានតែនិយាយអ្វីចំណេញអត់និយាយអត់ហើបបេថោកហ្នឹងឯងយ៉ាបើថាយើងមិនហើបបេថោកហ្នឹងទេហើបបេថោក បិទចំពោះពួកអាអានៅជាប់ខ្លួនហ្នឹងទៅកុំឲ្យវាយប្រហារទៅបើយើងជាអ្នកស្នេហាជាតិយើងស្រឡាញ់សង្គ្រោះជាតិបិទពួកអាកបេខោអស់ណានៅជាប់ខ្លួនកុំឲ្យវាវាយប្រហារទៅអត់ផងណាដូចមានតពាំងពោះពីរក្បាលនោះវាដើរវាយប្រហារបានតាមចិត្តចឹងវាយប្រហារភាសាឌឺដងឌៀមដាមឥឡូវយើងមើលមើលតើតើមិនដឹងជាថាធ្វើនយោបាយនឹងធ្វើដើម្បីអីទេខ្ញុំមិនមិនយល់ដល់តែពេលឥឡូវ សង្គ្រោះជាតិណាគេកំពុងតែរកវិធីជួយសង្គ្រោះជាតិឡានសង្គ្រោះជាតិកំពុងតែគាត់ជាប់គ្រឿងគេកំពុងតែជួសជុលគេមានឡានភ្លើងទៀនចេញមកគេឲ្យពលរដ្ឋទៅជិះឡានភ្លើងទៀនវាមកវាវាខ្លាចវាខ្លាចដល់មានអាណាទឹកនិយាយរឿងភ្លើងទៀនហ្នឹងអាខ្ញុំនិយាយរឿងភ្លើងទៀនហ្នឹងអាមួយថ្ងៃនេះខ្ញុំឃើញសកម្មភាពនៃ នឹងឥឡូវអារឿងនេះនឹងផ្ដាច់បន្តិចចុះឥឡូវលីសភីនិយាយពីរឿងភ្លើងទៀនហ្នឹងគណៈបកភ្លើងទៀនហ្នឹងយើងឃើញប្រមាណតាំងពីការមានសកម្មភាពនៃការបើកដំណើរការគណៈបកភ្លើងទៀនឡើងវិញយើងឃើញមានភាព ផលផុសផលផុសខ្លាំងមែនទែនហើយឃើញបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមគ្រប់គ្រងយ៉ាងកក្រឹកកក្រែងទន្ទឹមនឹងមានការចូលរួមគ្រប់គ្រប់គ្រប់គ្រងយ៉ាងកក្រឹកកក្រែងនេះ យើងក៏ឃើញមានខាងអ្នកដែលមាននិន្នាការនៃការគ្រប់គ្រងទៅលើលោកមេបៈស្រោមអនាម័យហ្នឹងក៏ណាមេបៈស្រោមអនាម័យបងប្អូនហ្នឹងណាមេបៈដពូតហ្នឹងឃើញចេញមកវាយប្រហារណាយើងឃើញមុតចន្ទាហ្នឹងចេញមកថាគោបំណង របស់មេបៈដពូតហ្នឹងចង់បានអីហើយគោបំណងរបស់អ្នកនយោបាយប្រមាណក្បាលហ្នឹងពួកអាប្រមាណក្បាលហ្នឹងចង់បានអី វាធ្វើនយោបាយដើម្បីជួយជាតិជួយ រក ស្វែងរកដំណោះស្រាយជួយពលរដ្ឋឬក៏ធ្វើនយោបាយដើម្បីតែអំណាចខ្ញុំសួរទៅពួកឯងវិញពួកអត់ដែលឃើញក្បាលពួកឯងអើក្បាលទៅដាក់សំបីបាយមកកញ្ចប់ទឹកម្ដងទៅឲ្យទៅបងប្អូនកម្មករ Nagawal អត់ដែលមានទេទៅសួរគាត់មួយម៉ាត់ណាក៏អត់ដែលមានដែរ អូនវាពេលគាត់មានអំណាចវាអាចចូលស្ញាអូនដែរបានទេវៃបហាតែអ្នកគ្រប់គ្រងសង្គ្រោះជាតិឃើញវៃបហាតែភ្លើងទៀនសិតតែភ្លើងទៀននឹងសំរងស៊ីនៅពីក្រោយភ្លើងទៀនអេងឆៃយងនៅពីក្រោយភ្លើងទៀនអីនៅពីក្រោយនៅនៅពីក្រោយឃើញតែវៃតែរឿងហ្នឹងហេតុអីក៏ព្យាយាមម៉េះចង់ឲ្យគេរំលាយភ្លើងទៀនហេតុអីក៏ក្តៅក្រហាយនឹងភ្លើងទៀនម៉េះ អ្នកណាគេធ្វើបាបពលរដ្ឋខ្មែរភ្លើងទៀនធ្វើបាបពលរដ្ឋខ្មែរឬក៏អ្នកណា សង្គ្រោះជាតិត្រូវគេរំលាយនៅក្នុងពេលណា អ្នកណាគេជាមេបកនៅពេលដែលសង្គ្រោះជាតិត្រូវបានរំលាយចង់សួរថាអ្នកណាគេជាមេបកចង់សួរត្រឡប់ទៅវិញចឹងហើយថ្ងៃស្អែកខ្ញុំសូមបានពីបងប្អូនថ្ងៃស្អែកខ្ញុំនឹងចេញវីដេអូឃ្លីបមួយនិយាយអំពីសន្តិភាពនៃពលរដ្ឋណាសន្តិភាពរបស់ពលរដ្ឋខ្មែរ អរគុណសន្តិភាពសំរួលផងតើវាវាជាសន្តិភាពរបៀបម៉េចខ្ញុំនឹងចង់និយាយអំពីថារស់សិទ្ធិនៃការរស់រានរបស់ពលរដ្ឋខ្មែរហេតុអីបានប្រទេសមួយដែលថាប្រជាពលរដ្ឋរស់នៅដោយទឹកភ្នែកគេបង្ខំឲ្យប្រើពាក្យថាអរគុណសន្តិភាពតើពាក្យថាសន្តិភាពរបស់ហ៊ុនសែនដែលកំពុងបង្ខំឲ្យពលរដ្ឋខ្មែរប្រើហ្នឹង វាជាឲ្យគេហៅថាសន្តិភាពដែលហ៊ុនសែនស្រែកថាគាត់មិនអាចរកបានទេសន្តិភាពអឺដែលចេញមកពីផ្លូវចិត្តគាត់អាចឲ្យបាន តែ សន្តិភាពផ្លូវកាយប្រៀបដូចជាក្រុមគ្រួសារមួយខ្ញុំអាចឲ្យគ្រួសារឯងបានតែខ្ញុំមិនអាចឲ្យសេចក្តីសុខផ្លូវចិត្តឯងបានទេបើចឹងគ្រួសារនឹងមិនមានទេបើសន្តិភាពរបៀបហ្នឹងក៏មិនបាច់មានដែរបើមានតែសន្តិភាពផ្លូវកាយផ្លូវកាយហើយសន្តិភាពផ្លូវចិត្តមិនអាចឲ្យបានទេលាលែងទៅ ខ្ញុំស្អែកខ្ញុំនឹងចេញឃ្លីបនឹងមួយពីអ្នកសូហ្វី អំពីសន្តិភាពផ្លូវចិត្តនិងសន្តិភាពផ្លូវកាយប្រៀបដូចជាជីវិតគ្រួសារមួយចឹងជាប្តីអាចឲ្យមាន គ្រួសារឲ្យរៀបចំជា គ្រួសារមួយឲ្យបាន តែមិនអាចឲ្យសេចក្តីសុខនៅក្នុងគ្រួសារនឹងបាន ទេបើចឹងគ្រួសារនឹងមិនបាច់មានក៏បានដែរมันខុសពីរឿងពីពាក្យសន្តិភាពផ្លូវកាយផ្លូវចិត្តដែរ បើហ៊ុនសែនឯងមិនអាចរកសន្តិភាពផ្លូវចិត្តឲ្យពលរដ្ឋបានទេ ត្បិតក៏អាចចេញទៅប្រទេសខ្មែរមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ត្រកូលហ៊ុនទេត្បិតក៏អាចចេញទៅមិនមែនជាកម្មសិទ្ធិរបស់ឯងទេ ប្រទេសខ្មែរគឺជារបស់កូនខ្មែរទាំងអស់គ្នាបើអ្នកឯងគ្មានសមត្ថភាពអ្នកដទៃគេមានសមត្ថភាពគឺធ្វើប៉ុន្តែខ្ញុំសូមលំអិតនៅថ្ងៃស្អែក ពួកចាប់ពីថ្ងៃថ្ងៃស្អែកទៅខ្ញុំមានពេលវេលាខ្ញុំចេញមកវិញហើយខ្ញុំត្រឡប់មកវិញហើយមកជួបបងប្អូនវិញពួកខ្ញុំអាចដកឃ្លាបានអាចមាន ពេលវេលាគ្រប់គ្រាន់មករយៈមុនខ្ញុំមិនមានញឹកមែនខ្ញុំរវល់ណាស់រវល់រហូតអត់មានពេលវេលាតែម្ដងប៉ុន្តែឥឡូវនេះខ្ញុំមានពេលវេលាគ្រប់គ្រាន់ក្នុងការចេញមកជួបជួបជាមួយបងប្អូនសន្តិភាពផ្លូវផ្លូវកាយអាចឲ្យបានតែសន្តិភាពផ្លូវចិត្តរកឲ្យមិនបាន ចាប់ប្រាំងនៅធ្វើអីនៅរងងាប់អីអាចមានគ្រួសារឲ្យអ្នកឯងបានប៉ុន្តែមិនអាចរកសេចក្តីសុខក្នុងគ្រួសារឲ្យបានបើចឹងមិនបាច់ទេធ្វើជាប្តីចោលមកទៀតណាឥឡូវយើង ទៅប្រៀបធៀបជាមួយកម្មសការដូចគ្នាអញ្ចឹងណាបើយើង តាំងខ្លួនជាមេដឹកនាំសង្គ្រោះជាតិយើងនិយាយជាដដែលដដែលអញ្ចឹងដើម្បីកុំឲ្យអាអ្នកនយោបាយបោកបោកអាអ្នកនយោបាយយកនយោបាយធ្វើអាជីពអញ្ចឹងបោកពលរដ្ឋខ្មែរបន្តទៅទៀត បើសិនជាគឹមសខាគាត់ស្រឡាញ់ពុកសង្គ្រោះជាតិមែនណាគាត់ចង់ជួយជាតិមែនគឺសូមឲ្យផ្ទេតំណែងមកលោកសំរងស៊ីវិញហើយនឹងឲ្យផ្ទេតំណែងមកហើយគឺហ៊ុនសែននឹងដោះលែងហើយហេតុអីបានជាហ៊ុនសែននៅនៅដាក់លោកគឹមសខាដោយសារលោកគឹមសខានឹងអោបវិជាប្រធានមេដឹកនាំមេសង្គ្រោះជាតិហ្នឹងហើយបានគេអោបនឹងព្រោះគេអត់ចង់ឲ្យ សង្គ្រោះជាតិចូលរួមអស់ឆ្នោតហើយឥឡូវគឹមសខាអី អោប្រធានអីអត់ព្រមដោះលែងហើយឥឡូវនេះកំពុងជាប់គាំងហ៊ុនសែនកំពុងតែចាក់គឹមសខាដោយសារគឹមសខាប្រធានគណៈបកអញ្ចឹងដោយសារតែជាប់គាំងនឹងហើយបានភ្លើងទៀនគេចេញមកភ្លើងទៀនគេចេញមកដើម្បីទៅណាដើម្បីទៅចូលរួមបោះឆ្នោតបើសិនជាគឹមសខាឯងមិនចង់ឲ្យភ្លើងទៀនចេញមកទេតំណែងឲ្យសំស៊ីចេញមកវិញមកគឺហ៊ុនសែនដោះលែងហើយ100%គឺដឹងតែហ៊ុនសែនដោះលែងហើយ ព្រោះអត់មាននរណាទៅចាប់គឹមសខាទេនេះគេចាប់គឹមសខាដោយសារគេចង់រំលាយសង្គ្រោះជាតិដោយគេចោលគឹមសខាថាក្បត់ជាតិហ្នឹងតែគឹមសខាជាប្រធានគណៈបកជាតិអញ្ចឹងយើងអត់មានក្បត់ជាតិយើងអត់មានធ្វើអីអញ្ចឹងលាលែងចេញមកអានេះគឺជាជំរឿនងាយជាទីបំផុតស្រួលទាំងអស់គ្នាអាហ៊ុនសែនក៏វាអត់រវល់ជាមួយតឡាការទៀតគឹមសខាអីក៏អត់មានឈ្មោះជាជនក្បត់ជាតិអីទៀតហើយសង្គ្រោះជាតិឃុំសង្កាត់បាន8000 5800នាក់ត្រឡប់មកវិញអញ្ចឹងយើងរួចខ្លួនទាំងអស់គ្នា សមស៊ីគាត់ធ្វើជាប្រធានត្រឡប់មកវិញមូលហេតុអីបានជាលោកគឹមសុខាអីមិនព្រមធ្វើកន្លែងណាស្រួលស្រួលចូលចិត្តធ្វើពិបាកស្មើម្លេះចាំបាច់អោនក្បាលគេ30ដងទៀតគេអូសក្បាលឡើងតឡាការអាតឡាការនឹងគ្រាន់តែជាឡប់ឡាយទេគេធ្វើកាត់កាត់ចឹងណោះណាជាឡប់ឡាយទេយុទ្ធសាស្ត្រនៃការឡប់ឡាយក៏ធ្វើឲ្យមានកាត់ទោសមានអីនឹងជារឿងឡប់ឡាយទេ ដឹងតាំងពីយូរហើយថាកឹមសខាបានក្បត់នៅទំនុកចិត្តរបស់ប្រជាពលរដ្ឋកឹមសខាមិនចឹងមកថាវាមិនជុំឯងងុំកឹមសខាថ្លើមខ្មៅហ៊ានក្បត់នៅឆន្ទៈពលរដ្ឋខ្មែរដែលចឹងមកថាផ្ដល់គំនិតចិត្តឲ្យគាត់នឹងណាជាងកលាស់លានអ្នកចិត្តចិត្តចិត្តជាកលាស់ប្រទេសនោះអានឹងបានវាថោកទៀតបំផុតអំពើដែលលោកឯងធ្វើវាថោកទៀតថោកទៀតជាងឯងសម្ដីយើងនិយាយ1000មលានដងទៀត តែអញ្ចឹងមិនថានឹងកុំអង្គុយថាសំរងស៊ីនៅក្រៅគណៈបកភ្លើងទៀងអេងចៃអៀងអីសក់លោកអ្នកស្រីមួយសុខួយនៅក្រៅគណៈបកភ្លើងទៀតដើម្បីកុំឲ្យចោលគេប្រេះប្រាក់ទេតំណែងឲ្យសង្គ្រោះជាតិមកវិញមកទេតំណែងឲ្យលោកសំរងស៊ីវិញមកអានឹងអស់ការសង្ស័យហើយហើយបើសិនជាបានសង្គ្រោះជាតិមកណាក៏មានបងប្អូនពលរដ្ឋណាគាត់ទៅគ្រប់គ្រងភ្លើងទៀនដែរព្រោះគាត់មានគណៈបករបស់គាត់ភ្លើងសង្គ្រោះជាតិហើយងាយសិទ្ធិជាតិទីបំផុតដូចបោកចេកចូលមកទៅធ្វើវេទនាសម្បើម្លេះ បើអង្គុយវាយថាគេអានេះនៅពីក្រោយអានោះនៅពីក្រោយអានោះនៅពីក្រោយចង់8កណាប៉ះឲ្យសោះតែខ្ញុំត្រង់ខ្ញុំថ្ងៃមកចោលអោមសៀតហ្នឹងអ្នកខ្ញុំត្រន់មែនតើហ្មងអើចោលមសៀតចឹងគេឲ្យធ្វើជាកណាឲ្យធ្វើជាមេកណាប៉ះចាប់យកមេកណាប៉ះយកទៅដេកអប់អត់ធ្វើអ្វីសូម្បីតែបន្តិចមែនមិនត្រឹមតែយកទៅអោបទេថែមទាំងធ្វើឲ្យបាត់មួយឆន្ទៈពលរដ្ឋខ្មែរឲ្យគេរំលាយបាក់ថោកទៅថោកពលរដ្ឋនេះមើលពលលោកឯងថោកគ្រប់គ្រងសង្គមជាតិមែនសង្គមជាតិកំពុងតែជាប់គ្រឿងណា ក៏ព្រោះគាត់ជាប់គ្រឿងគាត់មិនរកកោះរត់ត្រើយឃើញអញ្ចឹងគាត់ឃើញទូគាត់ឃើញកប៉ាល់ភ្លើងទៀនគាត់ឡើងទៅសិនហើយពួកគាត់កំពុងតែតើតោតែតោនៅអាស្អីគេគេហៅគេនៅសមុទ្រអត់មានកោះអត់មានត្រើយអញ្ចឹងគាត់ឃើញទូកសង្គ្រោះជាគាត់ឃើញទូកភ្លើងទៀនមកគាត់ឡើងទៅសិនហើយពួកគាត់គោលដៅទៅកន្លែងហ្នឹងមិនឲ្យគាត់ឲ្យគាត់ចាំគឹមសខាអីយ៉ាងម៉េចបើគឹមសខាអីណាគេមេដឹកនាំចោលមិនសៀតចឹងគេចាំយ៉ាងម៉េចគេអត់ចង់ងាប់ជាមួយគឹមសខាអីទេពលរដ្ឋក៏ចង់រស់ ពលរដ្ឋអត់ចង់មានគោលដៅពិតប្រាកដរបស់គាត់តែគឹមសុខេងអត់មានគោលដៅទេគោលដៅគឹមសុខេងគឺភ្លុកក្បាលឲ្យហ៊ុនសែនពលរដ្ឋមើលឃើញពេលឲ្យគេចងប់តាមខ្លួនឯងហ្មងតែអត់គាត់ទេណាគេមានខួរក្បាលចេះគិតដែរគេមិនឲ្យអ្នកនយោបាយបោកគេបានតាមចិត្តទេសมัยបច្ចេកទេសវិទ្យាណាណែផែនទីពិភពលោកនៅនឹងដៃទាំងអស់គ្នាចង់អាណាងាប់ចង់អាណារស់ចង់អាណាញ៉ៃគ្នាកន្លែងណាយើងនៅលើដៃមើលឃើញទាំងអស់គ្នាយ៉ា ម្នាក់ម្នាក់សិតតែរហូត2 3ផងមើលតាមដាននយោបាយអញ្ចឹងណាពិភពលោកគឺក្នុងកណ្ដាប់ដៃយើងទាំងអស់គ្នាអញ្ចឹងកឹមសខាឯងអត់អាចបោកគេបន្តទៅទៀតបានទេហ៊ុនសែនដូចគ្នាអញ្ចឹងយ៉ាពីមុនបោកគេបានអត់មានណាឥឡូវបោកអត់បានទេកាលមុនអត់មានអត់មានព័ត៌មានមើលអីឯងបិទទូរទស្សន៍ទៅគេអត់បានទទួលយកថាព័ត៌មានមើលពីណាអីពីណាដល់ឥឡូវអត់ទេទំនើបណាស់ ឥឡូវណាចង់បិទចង់បិទ Facebook បិទអីបិទណាព័ត៌មានរែងព័ត៌មានអីមិនឲ្យចូលបានបិទ Facebook តែគេអាចមើលតាម YouTube បានណាដូចជាមួយណាខ្ញុំនិយាយរឿងមួយ Sophie មានដឹងរឿងហ៎បងប្អូនមានដឹងហ៎មីមេបងហ៊ុនសេណាវាចេញជេរខ្ញុំអាវីដេអូដែលវាជេរខ្ញុំហ្នឹងណាគេឲ្យអ្នកគេឲ្យអ្នកនៅស្រុកខ្មែរ share អ្នកណាអត់ share បានទេត្រូវតែ share ប៉ុន្តែវីដេអូដែលខ្ញុំឆ្លើយតបគឺអត់ឲ្យ share ទេ អត់ឲ្យចូលទេអញ្ចឹងគេគេថាខ្ញុំចេះអត់ខ្ញុំឲ្យហ៊ានតបទេខ្ញុំតបតាំងពី1ម៉ោងភ្លាមណាគាត់ខ្ញុំដឹងភ្លាមខ្ញុំតបភ្លាមខ្ញុំឆ្លើយតបវិញខ្ញុំថាវាមិនពិតចាអ្វីដែលវានិយាយទាំងប្រមាណជាការលៀបពណ៌គេអត់សូវឲ្យឃើញខ្ញុំនៅអាឡម៉ង់ខ្ញុំចេញមកអាឡម៉ង់តាំងពី95ចា ឥឡូវនឹងវាប្រឡែងខ្ទើយវាប្រឡែងពួកស្រីបនពួកអីនឹងចេញមកជេរខ្ញុំនឹងទៅតទៅអីពួកអស់នឹងថោកថោកសត្វតែសម្រាមសង្គមឲ្យខ្ញុំទៅតជាមួយសម្រាមសង្គមមិនសពប្រភេទសម្រាមសង្គមនឹងខ្ញុំទៅតទៅជាមួយពួកសម្រាមសង្គមអស់នោះខ្ញុំអត់តបទេខ្ញុំចាំតជាមួយតែមីមេបនហ៊ុនសេណាទេពេលមីមេបននឹងចេញមកទៀតខ្ញុំចេញមកទៀតតែប៉ុណ្្នឹងឯងហ្នឹងហើយឥឡូវយើងចង់និយាយមកកឹមសុខាវិញណាគឺយើងអត់ចោលទៅណាឯង គិតមើលទៅបងប្អូនបើលោកកឹមសុខាគាត់ជាអ្នកចង់ជួយគណៈបករបស់គាត់ពិតប្រាកដណាគាត់ចង់ជួយពលរដ្ឋដែលបោះឆ្នោតឲ្យគាត់ពិតប្រាកដណាគឺគាត់ត្រូវតែផ្ទេរតំណែងឲ្យលោកសំរងស៊ីត្រឡប់មកវិញពីព្រោះលោកសំរងស៊ីគាត់មិនណាគាត់អត់មានត្រូវការគេចោតប្រកាន់បត់ជាតិចូលដៃជើងជាមួយបរទេសដើម្បីតែអឺដួលរំលងរដ្ឋាភិបាលគេគឺអត់ទេតែក្រុមសខាចាប់បត់ចោតធ្ងន់ធ្ងរជាទីបំផុតណា អញ្ចឹងហើយបើគេត្រូវការចោតចឹងបើយើងមិនមែនយើងអត់មានក្បត់ជាតិដូចគេតែគេចោតហ្នឹងណាឡើងតឡាការម្ដងអូខេ2ដងអូខេឡើង3ដងអូខេឡើង4ដងរួចហើយតឡាការឡើងយុទ្ធសាស្ត្របាត់មិនបានហើយមិនបាច់តាមបោក30ដងទេបោកដើម្បីធ្វើការលើកលែងទោសបោកលែងបានហើយចាំប្រាប់ចឹងបោកគេលែងបានហើយហ្នឹងមិនបាច់ចាំនៅស្ងាត់ទៅស្ងៀមណាអ្នកថាគេថាគាត់ទៅក្រោមអំណាចរបស់គេគាត់អត់ហ៊ាននិយាយទៅធ្វើតាមគេអាច ហ្នឹងហើយអាចឲ្យអាចតែអញ្ចឹងតែម្ដងបើអញ្ចឹងកុំតាំងខ្លួនជាអ្នកចំកុំតាំងខ្លួនជាអ្នកតែមនុស្សសម្លុតមិនខ្លាចកុំតាំងខ្លួនជាអ្នកនយោបាយស្នេហាជាតិមិនមែនទេបើយើង ស្នេហាជាតិយើងហ៊ានលះបង់សពបាច់យ៉ាងដល់ដើម្បីអ្នកដែលគ្រប់គ្រងយើងដើម្បីជាតិរបស់យើងសួរគាត់មានហ៊ានលះបង់អត់គេធ្វើនយោបាយគេមានតែលះបង់ពេលវេលាពលរដ្ឋក្រីក្រគាត់លក់វ៉ាន់លក់ទាដើម្បីចូលគណៈបកគុំសខាគាត់លះបង់តើគាត់លះបង់ដើម្បីស្រីគាត់ ធ្វើលុយណាចំការអាមេរិកមានរាប់រយហិកតាឡានថ្មីវិឡាសពបែបយ៉ាងទាំងអស់ហ្នឹងហើយលះបងលះបងលះបងដើម្បីជាតិហ្នឹងហើយមានតែយកជាតិណាយកមកគម្រប់នៅមហិច្ឆតារបស់ខ្លួនលក់ក្បាលឲ្យគេសួរលួយទាំងអស់បានពីណាមកមកបោកគេនៅក្រៅប្រទេសប្រមូលប្រមូលស្រុកសម្បត្តិដូចគេអញ្ចឹងយកឲ្យស្រីយកលុយឲ្យស្រីហើយអាខ្លួនឯងណាដែលដើរប្រមូលលុយបានពីក្រៅប្រទេសយកលុយឲ្យស្រីហើយមិនហាមខត់អាពួកខ្លួនឯងដែលចេញមកវាយ50ស៊ី អ្នកដូចមីកូនស្រីអញ្ចឹងសិនលោកសាមស៊ីមកក្រៅប្រទេសអត់យកឈ្មោះឪពុកយើងដើររៃលុយស្អីណាសោះបែបយ៉ាងនេះវាចំពួតចោមដែរឯនេះតែអើវាប្រមូលលុយពីគេយកឲ្យស្រីយកយកឲ្យស្រីវាអត់គិតតែបោកចិត្តអ្នកគ្រប់ត្រយកបោកយកឲ្យស្រីអត់គិតញ៉ាអញ្ចឹងមកថាគេអត់ចង់ហែកទេតែគេហែកទៅខ្ទេចអញ្ចឹងញ៉ាទ្រាំណា ពួកយើងទ្រាំណាពួកយើងទ្រាំណាថ្នាក់ពិសេសថ្នាក់ដឹកនាំថ្នាក់ដឹកនាំគាត់ហាមឃាត់គាត់ហាមឃាត់ផងគាត់ស្ដីឲ្យផង បើគុំតែគាត់ទប់កុំអីហ្នឹងមិនបាច់ទេតែឯងទក់ទក់ទក់លើប្រហិតទៀតទក់ប្រហែលឆ្នាំត្រីក្បែរទៀតណាប្រហែលឆ្នាំមុនមេដឹកនាំដេញខ្ញុំចេញពីគណៈបកដោយសារអីដោយសារខ្ញុំចេញជេរពួកមីថោទៀបអស់ហ្នឹងណាពួកមីលលីខ្សលមីតពាំងគោកមីតពាំងព្រៀមដល់ពួកយើងឲ្យពួកយើងបើកសេរីភាពពួកយើងឯង អ្នកបានដីចំការផ្ទះបានឡាគេបន្តលោកសំរងស៊ីណាស្រីមកសុខូបានតាមចិត្តដល់យើងផ្លូវកាហាយហ្នឹងហើយនៅក្នុងកណ្ដាលបាជាមួយគ្នាណែតែបច្ចេកបច្ចេកបចោចោគេសំអីអស់យើងមិនប្រលះទៅវិញណាអញ្ចឹងទៅអានេះជេរយើងវាអត់យកសម្លេងនេះទៅដល់យើងជេរវាវាយកសម្លេងទៅទៀតខូចចុយប្រៃព្រោះនឹងខូចហ្នឹងហើយយ៉ា ណាវាខូចរស់ស៊ីខូចចឹងហ្នឹងថ្ងៃនេះដោយសារតែបាត់មុខខ្ញុំបាត់វត្តមានខ្ញុំសូហ្វីគាត់បានចេញម្ដងមកកាលចំណែកខ្ញុំខ្ញុំដូចជាបាត់បាត់រៀងបាត់ឆឹងបន្តិចបាត់មួយរយៈធំថ្ងៃនេះគាត់ខ្ញុំចេញមកទៅចែកលេងមួយបងប្អូនបន្តិចទេប៉ុន្តែចាប់ពីស្អែកទៅ មានវត្តមានធម្មតាឡើងវិញដូចមុនចឹងហើយពួកឯងត្រៀមខ្លួនទៅបើមានវត្តមានពីអ្នកម៉ែកូននេះត្រឡប់មកវិញហើយពួកឯងត្រៀមទៅណាហើយហើយពួកអង្គទៅ ពួកវាចេញជេរបចោ បាន តាមចិត្តដល់តែពួកយើងខោកក្បាលវាត្រឡប់ទៅវិញវាចោទថាសាមនឹងស៊ីនេះបង្កើតក្រុមជេរបចោចុះពួកវាបង្កើតតែជេរបចោនេះមិនក៏មិននិយាយទៅហ៎និយាយពីជេរមហាសេដ្ឋីពីគុណនៃស្ថាបនាវាមិនមែនជាការជេរបចោអីទេយើងគាត់ថាចេញមកយើងឃើញអ្វីដែលវាមិនសមរម្យយើងចេញមកសពងក្បាលខ្លះដល់ឯងចេញជេរប្រមាថអូគេតាំងខ្លួនគេមិនចេះជេរប៉ុន្តែចូលមើលខមមិនពួកវាថោកទាបប៉ុណ្ណាការជេរប្រមាថលាទៅលើថ្នាក់ដឹកនាំ ណាអានោះឲ្យវាថោកទៀតអញ្ចឹងពួកវាទៀតឲ្យវាថោកទៀតហើយអង្គើដែលមេវាធ្វើនោះមិនវាថោកទៀតថោកទៀតខ្លាំងមែនតើខ្ញុំក៏ផ្ដាំផ្ញើទេ ពួកយើងត្រឡប់មកវិញហើយសូហ្វីធីតាត្រឡប់មកវិញហើយកភីកភូមកវិញហើយត្រៀមក្បាលទៅពួកឯងត្រៀមក្បាលស្បែកជើងទៅពួកអាក្បត់នឹងឆន្ទៈពលរដ្ឋខ្មែរមើលឲ្យច្បាស់តើពួកឯងចូលចូលមកធ្វើនយោបាយនេះដើម្បីអីដើម្បីជាតិ និងស្វែងរកដំណោះស្រាយជួយពលរដ្ឋមិនមែនដើម្បីចូលមកវាយអ្នកលទ្ធិប្រជាធិបតេយ្យដូចគ្នា ចូលមកវាយអ្នកដែលមានគោលបំណងដូចគ្នាក្នុងការជួយជាតិទេអើអ្នកឯងចូលមកដើម្បីតែវាយអ្នកដែលមានគោលបំណងជួយជាតិដូចគ្នាណាត្រូវក្បាលហើយយើងយើងអត់ដឹងខ្មែរនេះដែលកំពុងរងគ្រោះនៅណាគេដែលកំពុងរងគ្រោះពលរដ្ឋហ្នឹងហើយដបងឡើយដបងឡើយយើងអត់ដែរចេះជេរត្រឡប់ទៅវិញតែដោយសារពួកនោះវាហួសហេតុពេកវាបង្កើត account ខ្លាំងខ្លាយវាជេរវាវាយប្រហារដល់ពេកវិញយើង យើងដាក់តវាទុបវាទៅវិញតើហ្នឹងហើយយើងគ្រាន់ទុបទៅវិញណាក់ដូចជាអាហុកក្រែនអីណាអាស្អីណាអីហ្នឹងតែឥឡូវឥឡូវបាត់ណាស់ហើយពួកហ្នឹងងាប់ផ្ទះបាញ់ងាប់អត់ដល់ហ្នឹងហើយ ឬក៏យើងមិនដែរចាប់អារម្មណ៍ជាមួយវាពួកអស់ហ្នឹងឈប់ចាប់អារម្មណ៍ហត់ពេកក្នុងក្នុងពេលនឹងដែរខ្ញុំក៏សូមអរគុណទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលតែងតែផ្ដល់ការគាំទ្រទៅដល់មកពួកយើងខ្ញុំទាំងពីរនាក់ក៏ដូចជាក្រុមការងារទូទួលមនសិការក៏ដូចជាបងប្អូនដែលកំពុងតែចេញ live ក្នុងវីដេអូសប្តាហ៍នេះលើកទឹកចិត្តដល់ពួកយើង ដែលមានការរួមចំណាយទោះបីពួកយើងមិនបានជួយច្រើនជួយជួយបន្តិចបន្តួច ក្នុងការផ្សព្វផ្សាយអ្វីដែលជាការពិតបង្ហាញអំពីតថភាពពិតនៅក្នុងសង្គមខ្មែរ វាជាការរួមចំណែកដោយសារតែយើងមើលឃើញភាពអយុត្តិធម៌សង្គមយើងឈឺចាប់យើងមិនអាចរស់ដោយបុគ្គលមួយចំនួនទេយើងមិនអាចហ្មងឃើញភាពអយុត្តិធម៌សង្គមហើយចេញមកនិយាយទាំងបំពេញទាំងគ្មានការពិតឃើញពលរដ្ឋខ្មែរកំពុងរងគ្រោះតែទីបំផុតបែរជានិយាយថាខ្មែរសុខសบายហើយឯណាទៅពាក្យពាក្យថាសុខសบายរបស់ពលរដ្ឋខ្មែររស់នៅ ដោយវេទនារស់នៅដោយការខ្វះខាតរស់នៅដោយគ្មានសេចក្តីសុខរស់នៅដោយ គឺថាអត់មានអ្វីដែលជាបង្គោលនៃជីវិតយើងចង់យើងមករស់នៅប្រទេសមួយដែលវា សុខសบายមានសុខសន្តិភាព មានលទ្ធិប្រជាធិបតេយ្យដល់ចឹងទៅយើងចង់ឲ្យប្រទេសជាតិយើងនឹងរស់ចឹងប្រទេសជាតិយើងនឹងរីកចម្រើនចឹងមិនចង់ឲ្យមានភាពអយុត្តិធម៌ខ្ញុំមកបើសិនតែរស់របៀបខ្ញុំរស់របៀបថារស់មកសុខអត់ខ្វល់អីទាំងអស់គឺខ្ញុំអត់ចាប់អារម្មណ៍ ដូចគេឯងចឹងប៉ុន្តែគាត់សារដោយសារខ្ញុំវាឈាមខ្ញុំឈាមខ្មែរនោះវាវាវាខាប់ពេកខ្ញុំមិនអាចរស់ដូចជនបកុលដូចជនចោលម៉ាស៊ីនមួយចំនួនទេដែលបានមករស់នៅប្រទេសដែលដែលមានលទ្ធិប្រជាធិបតេយ្យហើយបែរជា ទៅគ្រប់គ្រងជនផ្ដាច់ការ មើលអត់ឃើញពីការឈឺចាប់របស់ប្រជាពលរដ្ឋជាតិសាសមួយដែលវេទនាដោយសារអីដោយសារមេដឹកនាំ ប្រទេសដតីគេហ៊ានមកមើងងាយជាសាសនឹងបានណាមិនមែនដោយសារយើងក្រដោយសារមេដឹកនាំនឹងធ្វើឲ្យជាតិសាសដតីមើងងាយយើងដូចចិនគេមើងងាយខ្មែររងឯងដូចយួនគេហ៊ានមើងងាយខ្មែររងឯងដោយសារអីដោយសារយើងមានមេដឹកនាំយើងចោលម៉ាស៊ីនមេដឹកនាំយើងអាយ៉ងបើសិនមេដឹកនាំយើងមានមនសិការជាតិមេដឹកនាំយើងរឹងមាំមេដឹកនាំយើងមើងម៉ាត់មិនឲ្យគេមកមករំលោភបំពានណាគេហ៊ាននេះ តែមេដឹកនាំយើងសំស្័យតែបើយើងមានមេដឹកនាំថោកទៀមចឹងហើយហើយយើងឃើញអាអ្នកដែលការពាររងហើយយើងស្អប់ខ្ពើមខ្ញុំធ្វើមិនបានឲ្យពួកហ្នឹងឯងម៉ែតែខ្ញុំសូមកាត់ប៉ាប៉ាសម្រាប់ចិត្តតិចគាត់ថាភ្លើងទៀនជាជំរើសរបស់ពលរដ្ឋខ្មែរត្រឹមត្រូវត្រឹមត្រូវពីព្រោះហេតុអ្វីព្រោះគឹមសុខាគាត់ហន់សង្គ្រោះជាតិយកទៅ ដើម្បីចង់ធ្វើជាអាយ៉ងអញ្ចឹងយើងកុំទៅ ធ្វើជាអាយ៉ងណាគឹមសុខាគាត់ជាគាត់ជាប្រធានគណៈបកសង្គ្រោះជាតិ នៅក្នុងប្រទេសខ្មែរសង្គ្រោះជាតិនៅក្រៅប្រទេសគឺគេកំពុងតែធ្វើកិច្ចការនៅតែធ្វើឲ្យធ្វើបន្តទៅទៀតមកមានញឹកមកមានញឹកគឺគេអត់បោះបង់ខ្ញុំក៏អត់បោះបង់សង្គ្រោះជាតិដែរខ្ញុំនៅតែគ្រប់គ្រងសង្គ្រោះជាតិហើយខ្ញុំក៏គ្រប់គ្រងភ្លើងទៀនណាខ្ញុំក៏គ្រប់គ្រងភ្លើងទៀនដូចគ្នាចុងក្រោយបើសិនជាសង្គ្រោះជាតិណាគេឲ្យត្រឡប់មកវិញឲ្យចូលស្រុកខ្មែរវិញគឺយើងអាចចូលមកសង្គ្រោះជាតិត្រឡប់មកវិញបាន តែឥឡូវហ្នឹងដោយសារគឹមសខាធ្វើឲ្យសង្គ្រោះជាតិជាប់គាំង ធ្វើអ្វីតាមហ៊ុនសែនចង់បានអញ្ចឹងយើងត្រូវតែគ្រប់គ្រងភ្លើងទៀនដូចគ្នាអញ្ចឹងហើយហ៊ុនសែនកឹមសុខាអត់អាចបោកយើងទៅបន្តទៀតបានអត់អាចយកយើងទៅធ្វើជាកញ្ចះយួននៅលើទឹកដីរបស់យើងបន្តទៀតបានទេបើគាត់ចង់ធ្វើជាកញ្ចះយួនធ្វើលើទឹកដីរបស់ខ្លួនឲ្យគាត់យកក្រុមគ្រួសារបាក់ពួកវាចុយម្រាយមកបាត់របស់ស្វានយកទៅធ្វើទៅយើងអត់ទៅជាមួយទេឲ្យវាឈ្មោះសង្គ្រោះជាតិយកតែឈ្មោះទៅទៅយើងនាំគ្នាទៅគ្រប់គ្រងភ្លើងទៀនណាខ្ញុំ និយាយអាក្រក់អញ្ចឹងពួកខ្ញុំស្អប់អាមនុស្សខ្ញុំគណៈបកដែរធ្វើដើម្បីពលរដ្ឋខ្ញុំមើលឃើញភ្លើងទៀនណាភ្លើងទៀនទោះបីខ្ញុំមិនតាន់បានផុសគ្រប់គ្រងភ្លើងទៀនដោយបើកចំហក៏ដោយប៉ុន្តែខ្ញុំគ្រប់គ្រងភ្លើងទៀនដោយសារខ្ញុំឃើញគោលនយោបាយដែលគោលនយោបាយគេចេញមកណាចំណុចចំណុចដែលខ្ញុំបានឃើញគោលនយោបាយគឺធ្វើដើម្បីពលរដ្ឋហើយគណៈបកណាក៏ដោយដែលចេញមកហើយហ៊ុនសែនរៀងមានប្រតិកម្មមានការគ្រប់គ្រងពីពលរដ្ឋហ្នឹងគឺថាគឺជាគណៈបកមួយដែលបង្ហាញពីឆន្ទៈ ខ្ញុំសូមបកស្រាយមួយទៀតពួកអាតាប់អាតយអាត្រឹមត្រូវអាត្រូវក្របបន្លាថ្កាអស់ហ្នឹងណាវាថាភ្លើងទៀនគឺជាបកណបៈដែលទៅជប់ជើងក្រែហ៊ុនសែនបើថាសង្គ្រោះជាតិអត់បើថាភ្លើងទៀនជប់ជើងក្រែហ៊ុនសែនមិនមែនពួកនឹងវាតាមរករឿងសោះបែបយ៉ាងទាំងអស់ហ្នឹងទេតែគេនិយាយទៅវិញណាពួកនឹងវាអត់រករឿងដែលអាអ្នកដែលតាំងខ្លួនជា សង្គ្រោះជាតិនេះ តែដើរដើរចូលតាមមូលដ្ឋាន បំភ្លៃការពិតវាយប្រហារសាមគ្គីនិយាយដើមសាមគ្គីប្រាប់ពលរដ្ឋខ្មែរសិទ្ធសាមគ្គីស្អីស្អីស្អីតាមគំនិតតែគេតែគេបោកណាគឺវាខុសគ្នាអត់មានណារស់រឿងទេគេមានតែគេអញ្ជើញបើកផ្លូវឲ្យដើរទៅជួបពលរដ្ឋខ្មែរទៅបើកពលរដ្ឋខ្មែរវាយប្រហារសាមគ្គីអានឹងគេបើកឲ្យណាអានឹងគេបើកឲ្យ ហើយកុំភ្លេចថាបងប្អូនខ្មែរនឹងតាមមូលដ្ឋានទាំងអស់ឃើញគាត់អត់មាត់អត់មាត់ចឹងឃើញគាត់ទៅអ្នកខ្លះគាត់ទៅមែន គាត់មិនទៅគ្រប់គ្រងទេណាគឺគាត់ទៅចង់ដឹងពីគណិតអាថោកបោកយកបោកបោកបោកបោកផន់យកសង្គ្រោះជាតិហ្នឹងតើគណិតវាអ្វីគេចង់ដឹងទេតើគណិតស៊ីជម្រៅរបស់អាមេចោលផន់បាក់ហ្នឹងវាចង់បានអ្វីគឺ អ្នកដែលថាគណៈបាត់ភ្លើងទៀនបើកមកដើម្បីទប់ជើងក្រែហ៊ុនសែនណាខុសហើយគឺអ្នកដែលចង់ផ្លន់សង្គ្រោះជាតិយកទៅទប់ជើងក្រែហ៊ុនសែនហ្នឹងដែលវាចង់មានគណិតដេញលោកសំរងស៊ីចេញអាពួកហ្នឹងហើយចង់យកសង្គ្រោះជាតិទៅទប់ភ្លើងក្រែរបស់ហ៊ុនសែន ណាវាចង់យកសង្គ្រោះជាតិចឹងទៅបាក់ក៏អឺក្តោបក្តាប់តែក្រុមគ្រួសារបាក់ពួកពឿសណ្ដានវាទៅហើយទៅពេលបោះឆ្នោតធ្វើជាចាញ់ចឹងទៅធ្វើជាអាយ៉ងយួនបន្តទៀតទៅហើយពួកយើងភ្លើដែរអត់ភ្លើទេភ្លើភ្លើតែឲ្យពួកឯងមកតបសានទៅចង់ធ្វើកជាជូនទៅធ្វើទឹកដីយួនកុំធ្វើទឹកដីខ្មែរមកពួកអហ៊ុនសែនធ្វើកជាយួននៅលើទឹកដីនៅលើទឹកដីយួនទៅបានវាថ្លៃធ្នូតែឯងធ្វើទឹកធ្វើកជាយួននៅលើទឹកដីខ្មែរធ្វើថោកអញ្ចឹង វាថោកទាំងសន្តានអញ្ចឹងចាថោកថោកនំនេះថោកគ្នាឯងទៅអត់ថោកជាមួយទេប្រាប់ឲ្យហើយណាមេប៉ាក់មេប៉ាក់លក់មេប៉ាក់ដុតពោតអូខេណាថ្ងៃហ្នឹងពួកយើងចេញមកជួបមួយបងប្អូនប៉ុណ្ណឹងហើយថ្ងៃស្អែកយើងជួបគ្នាម្សិលទៀតហើយប្រធានបទដែលដែលខ្ញុំចេញមកនិយាយស្អែកហ្នឹងគឺខ្ញុំនិយាយអំពីសន្តិភាពផ្លូវចិត្តនិងសន្តិភាពផ្លូវកាយហើយដើម្បីបានហ៊ុនសែនអាចឲ្យបាន អញ្ចឹងស្អែកខ្ញុំពីរអ្នកសូហ្វីនឹងបកស្រាយក្នុងករណីហ្នឹងហើយហ៊ុនសែនទទួលស្គាល់ការពិតណាបើថាគ្មានសមត្ថភាពក្នុងការរកសន្តិភាពផ្លូវផ្លូវចិត្តឲ្យពលរដ្ឋខ្មែរទេណាត្បល់ក្បាលចេញទៅគុំនៅក្រាញសំមួយទៀតនឹងភ្លេចទៅលើការដែលភ្លើងទៀនមិនទាន់ចេញមកដែលពួកយើងវាយបហានេះដែលអ្នកដែលជាមន្ត្រីក្នុងសង្គ្រោះជាតិទៅបើកគណៈបកមួយដូចញ៉ែមពុញរិទ្ធដូចប៉ុលហំដូចស្អីស្អីណានោះ មិនក៏មិនចំពងក្បែរពួកអស់នឹងថាវានឹងថាថាថាវាទៅទុកជើងទុកជើងក្រែហ៊ុនសែនហ្នឹងពួកយើងជំទាវឡាច់ឡាច់ថាពួកហ្នឹងវាចេញពីសង្គ្រោះជាតិហ្នឹងគឺវាទៅទុកជើងក្រែហ៊ុនសែនវាទៅបង្កើតកណាបៈដើម្បីគម្រប់តិចហ៊ុនសែនណាមិនក៏មិនជំទាវដោយពួកយើងហ្នឹងពួកយើងគ្រប់គ្រងសង្គ្រោះជាតិយើងចង់ឲ្យ ស៊ីអត់ស៊ីឃ្លានក្រៃគ្នាអាយភ្លើងទៀនរបស់គ្នាលើមានបងប្អូនណាមានអាយភ្លើងទៀនឲ្យខ្ញុំពីអ្នកសូហ្វីពាក់ខ្ញុំចង់ស៊ីអត់ស៊ីឃ្លានក្រៃគ្នាមួយគណៈបកសម្ភារទាំងអស់គ្នាអត់មានចោទថាអានេះខុសចេះអានេះខុសចេះអត់មានខុសក៏ដោយប៉ុន្តែយើងជីកទូកជាមួយគ្នាយើងត្រូវតែការពារគ្នាឯងចុះហេតុអ្វីដែលទៅបង្កើតគណៈបកណាក់ចេញពីគណៈបកហើយហើយដែលពួកអនហ្នឹងអត់ព្រមទៅវាយប្រហារដែលពួកបង្កើតគណៈបកខាត់ខាត់ទៅគប់ទប់ជើងក្រែហ៊ុនសែនផងមិនក៏មិនប្រាប់ទៅ ណាមិនក៏មិនមិនមិនវាយប្រហារទៅអត់ហ៊ានវាយប្រហារណាអត់ហ៊ានវាយប្រហារតែពួកយើងជំទាវសង្បាច់កឡោតអស់ហើយណាព្រោះហេតុអីបានយើងជំទាវពួកយើងអត់ចង់ឲ្យពួកអស់ហ្នឹងវាទៅបំបែកខ្លួនទៅទេបើយើងបំបែកខ្លួនទៅគេបំបែកយើងជារឿងរបស់គេតែយើងបែកខ្លួនឯងយើងបែកពីសង្គ្រោះជាតិខ្លួនឯងទៅបង្កើតគណៈបកហើយឥឡូវភ្លើងទៀនចេញមកដោយសារដោយសារគំសភាការសភាហ្នឹងជាប់គ្រឿង លោចម្រាំងមិនកើតគេមិនទៅកន្លែងភ្លើងទៀនមិនមែនជាផលរបស់គាត់តែគាត់ព្រមនឹងទៀតមិនជាកំហុសគំសំនឹងស៊ីនឹងនឹងនៅក្រៅផ្ទះគឺកំហុសទាំងអស់គឺគំកម្មសខាហ្នឹងឯងដែលណាដែលនៅស្កាត់នៅស្គីមអត់ធ្វើអ្វីអូប៉ាប៉ាសំណប់ចិត្តផ្ញើផ្ញើតាមប៉ះមកខ្ញុំចង់បានអាយសូហ្វីចង់បានមួយខ្ញុំចង់បានមួយខ្ញុំពាក់លេខចង់បានមកក្លេអាយមួកសូហ្វីចង់ ពាក់លេខអក្សរ S ខ្ញុំចង់បានអាវគណៈបកភ្លើងទៀនមួយមែនតើខ្ញុំខ្ញុំចង់ពាក់ឲ្យខ្ញុំថតចាឥឡូវមុននឹងបញ្ចប់ខ្ញុំចាក់ខ្ញុំចាក់បတ်ចម្រៀងដែលមានចំណងជើងថាគំនិតចំកើតកំណើតកំណើតខ្មែរមានណាខ្ញុំចាក់បတ်ហ្នឹងហើយយើងតាក់ចូលចូលរួមរំសប្បាយទាំងអស់គ្នាគាំទ្របងប្អូនភ្លើងទៀនទាំងអស់គ្នាខ្ញុំអត់ត្រេឲ្យ ចាំសូហ្វីផ្ញើអត្រេឲ្យផ្ញើផ្ញើតាមសូហ្វីមកអរគុណច្រើនប៉ាប៉ាចាំភ្លែចាំចាំភ្លែចាំតែគាត់ត្រូវផ្ញើតាមណាព្រោះអីមានគេចេញពីស្រុកខ្មែរមកថ្ងៃទី20ជាងឥឡូវថ្ងៃទីម៉ានហើយអូពីថ្ងៃ3ថ្ងៃទៀតនឹងផ្ញើតអត់គាត់នៅស្រុកខ្មែរមែនទេណាមានគេមកណាឥឡូវផ្ញើផ្ញើលេខទូរស័ព្ទហ្នឹងទៅប៉ាប៉ាសំណប់ចិត្តទៅអ្នកដែលមកហ្នឹងផ្ញើផ្ញើលេខទូរស័ព្ទអ្នកហ្នឹងទៅទៅឲ្យគាត់ទៅដើម្បីគាត់តាក់ទងហ្នឹងឯងជួយឆាតឲ្យខ្ញុំតិចមកជួយឆាតខ្ញុំតិចដើម្បីផ្ញើគេតាមស្រុកខ្មែរទៅមានគេមកមានគេមកល្មងឲ្យផ្ញើតាមគេហ្នឹងមកហើយ អឺតាបានគណៈអាវភ្លើងទៀនមួកភ្លើងទៀនមកស្រ័យឯងតដាច់កលោហ្នឹងអកហ្នឹងហើយយកមកខ្ញុំសុំលើខ្ញុំចង់ពាក់ហ្នឹងផ្ញើមកប៉ាប៉ាសំណាប់គាត់ឯងតែប្រហែលឆ្នាំមុននឹងខ្ញុំខ្ញុំហាយកណាប៉ាហាយបណ្ណាខ្ញុំហាយទៅនេះទៅនេះខ្ញុំហាយពីទៅហាយកណាប៉ាអើបាននឹងមកបាច់ចាំចូលខ្ញុំហាយពីអាឡម៉ង់ទៅចូលរកកន្លែងហ្នឹងក៏ហាយដែរហាយរងថ្ងៃចាដើម្បីឲ្យពួកដើម្បីកុំឲ្យឲ្យពួកអាកាមនឹងវាដាច់ខ្យល់នឹងនឹងគណៈប៉ាភ្លើងទៀនបាច់ចាំវាយប្រហារគ្រាន់ឃើញគណៈប៉ាភ្លើងទៀនដាច់ខ្យល់តែម្ដង ណាភ្លើងទៀនបាច់គូតវាក្តៅទៅហើយលត់អត់ឈប់អីទៅមើលគាត់អស់ហ្នឹងអេមានសវណ្ណរា ជាដើមមានអូអាអាអាមានសវណ្ណរាអាចោជាប់គុកពុនចុងផៅហ្នឹងលោកពូលោកពូរសល់មកអាគុណតាំងសមាធិ